Lowell ហើយ Snow សាអនសារដេហើយបងថាសមុទ្រនៅមែននោះថាថនស្ទមនេះអានោះវេទនាណាបងហើយបងធ្លាក់ងាកនេះឲ្យបងស្រីគេថាធ្លាក់ងាកនេះ70ទៅ80ទៅ100%បាទហើយបងត្រូវនាំកូនស្រីនាងពោវិមានទៅប្រឡងងាកនេះគេថាធ្លាក់គឺគេកិនសូលតែមិនឆ្ងាយទេបងឡានប្រហែលជា40នាទីបាទដល់អាទិត្យមួយទៀតនោះបងឡានប្រហែលជា4ម៉ោងឆ្លងខេត្ត នៅសាវកន្លែងណានៅស្អីទេ បាទស៊ីរីតែមកទុំប្រឡងម្ដងហើយបាទហើយមួយទៀតនោះដល់ទៅ Tennessee នោះបលឡា6 7ម៉ោងដែរបាទបាទសុភាពវិរិយជំរាបសួរលោកបាទផែនសវណ្ណជំរាបសួរ អឺបងសុខសប្បាយទេលោកអូនហួតអរគុណទឹកចិត្តស្រឡាញ់ជាតិបងបាទសុភាវិរៈជម្រាបសួរជម្រាបសួរបង បាទជម្រាបសួរលោកអូនសុខសប្បាយអត់ទេបងឯ topic ចង់និយាយពី topic ទី1គឺអគណៈបកកណ្ដួយនិយមអញ្ញាមបញ្ញរិទ្ធទី2គឺ គណៈបកសង្គ្រោះគណ្ដួយស្រីមុំអស់លោកដឹង ណាគឺខ្ញុំចង់ប្រាប់បងប្អូនគឺកុំអោយចាញ់លបាយកលអាគមខាទៀតតែប៉ុណ្្នឹងឯងហើយក្រុមពូអាស៊ីណនក្រុមទាំងអស់នោះសូមឲ្យបងប្អូន25ខេតបកលក្ខណៈនៅឲ្យឆ្ងាយអំពីអាបកសង្គ្រោះគណ្ដួយស្រីមុំនេះអាមីអាមីបោកប្រាស់អាមីបោកអាសខានេះហើយខ្ញុំប្រាប់អាណាក៏ដោយមីណាក៏ដោយឲ្យតែឯកភាពធ្វើការជាមួយអាមីបកសង្គ្រោះគណ្ដួយស្រីមុំមក អញមិនធ្វើការជាមួយអាណាទាំងអស់ខ្ញុំនិយាយការពិតណាសំរងស៊ីក្តីអ្នកណា ក្តីអាខ្ញុំនឹងដើរចេញព្រោះដឹងតែវាក្បត់វាបំរើបំបែកសង្គ្រោះជាតិតែប៉ុណ្ណឹងឯងការអំណត់របស់ខ្ញុំមានព្រមដែរខ្ញុំប្រកាសសាធារណៈឯនេះ30ឆ្នាំ20ឆ្នាំ20តាំងពី96មកនឹងប្រកាសសាធារណៈឯនេះអាច័យម្នាយណានេះច័យម្នាយណាក៏ដោយធ្វើការជាមួយអាមី សង្គ្រោះកណ្ដួយស្រីមុំគឺអាច័យម្ដាយគឹមតកាអញមកធ្វើការជាមួយអាច័យម្ដាយណាទាំងអស់បាទឈឺណាបងប្អូនឈឺ បាទជម្រាបសួរបងប្អូនបាទដូច្នេះអ្វីគ្រប់បែបយ៉ាងបងប្អូនមើលទៅ ការប្រព័ន្ធការរៀបចំខ្ញុំគូអាណិតសោកស្ដាយអ្នកស្នេហាជាតិជាប្រសេះជំទាវមួសហោអីដំអៀជាអៀងក្បាលម៉ាស៊ីនដ៏អត់ដអដំដែលគេជេរប្រមាថខាតទៀនយ៉ាងណាក៏ដោយលោកប្រធានស្ដីទីនៅតមាសទឹក10ដល់8នៅក្នុងបេះដូងកូនខ្មែរ25ខែទូទាំងពិភពលោក បាទឬអ្វីអ្វីដែលគេធ្វើបាបគាត់ដែលគេធ្វើបាបជាតិពួកអបីកអុយបីកអុយគេមានមនុស្សល្អច្រើនណាស់គេមិនតាមអាមេបៈសង្គ្រោះកលួយស្រីមុំទេបាទគាត់តែខ្ញុំចង់រំលឹកទៅបងប្អូននានាការបៈលក្ខណៈត្រូវប្រុងប្រយ័ត្នគឺអាចុយម្ដាយខ្ញុំតកាវាគ្មានទុះពេយទេអានេះគឺជាជនដែលក្បត់ជាតិជនដែលក្បត់បៈជនអាគឺ verse គឺអាក្រក់ជាង អតីតចាន់ហ៊ុនសែនទៀតនេះអាខឹមសខានេះដូចជាការអំណត់ខ្ញុំប្រាប់ដែលដែលហើយថាអ្វីដែលវាធ្វើគឺហ៊ុនសែនគូផ្លោឲ្យដើរបំបែកសង្គ្រោះជាតិតែគុំយកច្រឡំអាខ្វាក់បំបែកអត់បានទេហើយអូសបានតែពួកអាពុយថោដូចគ្នាហ្នឹងណាដូចជាការអំណត់របស់ខ្ញុំទាល់បន្ទាត់ក្រហមខ្ញុំបងប្អូនណាកិនការសំនៅស៊ីតែមួយខ្ញុំបេដាមិញណាឥឡូវនេះអត់ទេ បាទដូចខ្ញុំប្រកាសសាធារណៈ បើបុគ្គលណាចេញមកខឹងនឹងខ្ញុំថាខ្ញុំមិនគួរវ័យមេបកសង្គ្រោះជាតិអអអអអចង់ស៊ីសាច់ហត់ឈាមអាគុំម៉ូសេរីម៉ូសេរីលមមដឹងខ្លួនលមមភៀកខ្លួនហើយគឺ ខ្សែបន្ទាត់ដល់ព្រំដែនខ្សែបន្ទាត់ដល់ភ្លើងក្រហមហើយត្រូវតែប្រាប់មហាជនអាចុយម្ដាយនេះគឺ ជាឆ្កែរបស់ហ៊ុនសែនយូរហើយណា វាឲ្យកូនធ្វើគ្រប់បែបយ៉ាងជាធ្វើព្រៀងធ្វើបកោជាពួកយើងឲ្យវាទៅតឡាការថ្មីថ្មោនេះឃើញណាចាញ់វាទៅជីសតាអាឡិចស៊ីសតាឡានកំពូលសម្លៀកបំពាក់សាច់ឈាមវាណាទូតជាតិអន្តរជាតិគឺទៅជួបវាមិនមែនគឺទៅជួបអាបុគ្គលសង្គ្រោះកណ្ដួយស្រីមុំទេ គឺគេទៅជួបថាវាជាមេបៈតែអាចុយម្ដាយចូលមកសៀននេះវាបាននិយាយខ្លះទូតាមតំណាងទូតវាមានសិទ្ធិនឹងនិយាយតើក្នុងនាមខ្ញុំជាមេបៈសង្គ្រោះជាតិខ្ញុំ អត់មានទោសបីត្រូវតែដោះស្រាយអ្វីបញ្ហាឲ្យខ្ញុំមាន ភាពសេរីភាពឲ្យខ្ញុំមានសិទ្ធិធ្វើនយោបាយវាអត់និយាយអ្វីទាំងអស់ដូច្នេះគេទៅបានប្រយោជន៍ស្អីទៅច្រំដែរច្រំដែរទៅជួបអាមានសង្គ្រោះជាតិកណ្ដួយ ស្រីមកដូចជួបមុខអហ៊ុនសែនព្រោះគេគូផ្លូវឲ្យវាត្រូវតែធ្វើតើយើងជាខ្មែរ16លានពិភពលោកណាចាញ់អបាយកលអាចុយម្ល៉េះសង្គ្រោះកណ្ដួយស្រីមុំនេះទេ អាសកាអាសង្គមមកយឹតឲ្យអញមិនដក អាណាមីណាក៏ដោយខ្ញុំជន់តបកាសាធារណៈនេះໃຄណាណាហើយសង្គមដឹងច្បាស់ខ្លួនវាគួរក៏វាអត់លក់អាណាទាំងអស់តែគួរក៏វាមានព្រំដែនណាអ្នកណាក៏ដោយឲ្យតែសុំក្រុមជួយការជាមួយអាគឹមតកាអាមេសង្គ្រោះ កណ្ដួយស្រីមុំនេះគណៈបកសង្គ្រោះកណ្ដួយស្រីមុំណាមីនេះគឺថោទៀបសំផឹងនៅប្រចាំទូលគោ មីស្រីមុំនេះខ្ញុំធ្លាប់ធ្វើតើមីនេះគឺអាក្រក់ជាទីបំផុតណាខ្ញុំធ្លាប់ធ្វើវាតើក៏ឡើយខ្ញុំ single ខ្ញុំទៅទៅជួបវានៅនឹងខ្ញុំនិយាយអាខំនិយាយការពិតបាទខ្ញុំមិននិយាយក្បត់ប្រពន្ធខ្ញុំនិយាយការពិតបាទអោយវាតែ3រៀលទៅអោយចិត្តចន្ទុះមីនេះគឺថកទៀតទីបំផុតណាគឺដូចមេអាច័យបណ្ដៃបកប្រាស់អញយូរយានហើយណាអញខំគៀលលុយអោយទៅនេះអាច័យបណ្ដៃណា យកលុយទៅឲ្យស្រីមុំពូលតែចាស់ទៀតជាមួយណាជាមួយអាសង្គមអញប្រាប់ឲ្យក្នុងមួយជីវិតនេះអញមិនបំភ្លៃនិយាយការមិនពិតអញត្រូវនិយាយការពិតណាណាមីស្រីមុំមិនអញជប់ជួយទៀតអាសកាអញប្រាប់ឲ្យទៅហើយអត់មែនហាហើយអត់មែនអញអុយតែ3ដុល្លារទេហើយអុយវាម្ដងសោះ4000ក្ដួយមិនអាចជួយម្ដាយហាហាកណ្ដួយស្អុយតែហឹងមីស្រីហឹងមីសើ មានសំភឹងនៅចាំគុកចាំណែទូលកោអើយអាសកាអើយអាសកាអាសកុំបើនិយាយការពិតបើមិនការពិតអាសកុំមិននិយាយអើបើប្រធានបទខ្ញុំថ្ងៃនេះទី1គណៈបកកណ្ដួយនិយមអាកតឿទី2គណៈបកកណ្ដួយគណៈបកសង្គ្រោះកណ្ដួយស្រីមុំអាចុយម៉ៃគឹមតកាអូ អូសុំទោសបងនិយាយភាសានេះគឺបងមិនពេញចិត្តទេអស់លោកគឺសិតតាជាអ្នកបណ្ឌិត ដល់អាប៉ាអាគុំខ្វៀគូខ្វៀកបីវានិយាយការពិតទៅលោកបណ្ឌិតឯកភាពមានកិត្តិយសបានឯកបណ្ឌិតអឺលោកបណ្ឌិតសាលាឆោទៀនចូលបាទអរគុណបាទជំរាបសួរអឺខ្ញុំត្រូវណាត់ជាមួយអ្នកស្រី Diane William មកបងសម្ដីខ្លាំងគាត់បងខ្ញុំអត់ឮសម្លេងបងពេកអូទៀតខ្ញុំត្រូវទិញកាសកាសមិនចេះរត់ទិញបានណាគាត់ដាក់កាស ដល់ហ្មងណាអ្នកណាចង់ធ្វើល្អណាកុំអោយអាសង្គមដឹង អាសង្គមដឹងគឺនិយាយការពិតហើយព្រោះជីចាស់ខ្លាំងពេកនិយាយការបកស្រាយវិភាគបើផ្លៃការមិនពិតខ្លាចខូចកិត្តិយមបាច់ចាញ់សារធារ Facebook នេះពូអាកំសាបាទជំរាបសួរលឺទេបងលឺទេលឺទេបាទអត់អត់ទាន់លឺទេបងម្ដងទៀតមើលបងដាប់ម្ដងទៀតជំរាបមកហើយ មិនចឹងទីហ្វូនខ្លួនឯងហ្នឹងលឺខ្ញុំដាក់បងដូចបងដាក់ម្ដងទៀតបង please លឺច្បាស់មែនទែនលើកនេះធ្លាប់យ៉ាងទៀតបងឥឡូវលឺទេលឺអត់យ៉ាលឺទេបែបហើយលឺសុទ្ធទឹកទឹកលឺទេលឺទេចង់លឺសំឡេងងក់ងក់ពីបងឯងមកនេះបិទសិនទៅបងបិទសិនបងបិទសិនទៅបងដាក់សិនទៅបាទ បាទខ្ញុំដាក់បងថាសវុតហើយបងសូមអញ្ជើញ ធ្លាប់ធ្លាប់មានវាប្រចាំស្រ័យកំផឹងនៅទូលកោកនោះតែ3ដុល្លារទេបងអុយវានោះនិយាយការពេតខ្លាចអីប្រពន្ធលឺប្រពន្ធស្ដាប់ថ្ងៃក្រោយគឺសារភាពប្រាប់ការពេតមួយណាជាមួយអាគមស្គាល់អាទាំងអស់ ហើយអាឡូអាឡូបងជំរាបសួរណែបងដាក់ម្ដងទៀតមកបងអេតម្ដងទៀតអូរ៉េឌីអេតបាទហើយពេលខ្ញុំ confirm បងគឺដាច់បាទបងម្ដងទៀត បងម្ដងទៀតបងថាសវត្ត place ក៏លោកខ្ញុំនៅលីវទេបាទបាទទៅជួបវាវាកាត់សក់ចាប់ទៅកាត់សក់រួចក៏មកចេះចាស់ទៅខ្ញុំថ្ងៃណាទៅកាត់សក់ទៅគេកាត់រួចគឺគេសឹបនឹងទៅជាណាស្លាញ់បងអូខេអោយ3ដុល្លាររឿងថ្ងៃទៅ hotel ភ្លាមរឿងការកំឡងផុតខ្លាយនិយាយការពិតតែឥឡូវនេះអត់ទេ គឺប្រុសល្អក្នុងលោកនេះមានតែមួយទេគឺអត់ទេបុកគ្រឿង បើហ៊ានក្បត់អូនណាមួយដឹងក៏ស្រួលហើយបាទខ្ញុំប្រពន្ធដឹងខ្លាចអីគាត់បើក Facebook ដឹងបងនិយាយការពិតអីបងថាសួត បងម្ដងទៀតបង please we need you ឲ្យបង explanation to all the world មិនត្រូវការអាអាមីបកកណ្ដាល សង្គ្រោះក៏ដូចស្រីមុំនេះទេយើងត្រូវមេបកសង្គ្រោះជាតិទឹកដីដូនតាយើងបាទបងម្ដងទៀតបង please បងថោសុគតមើលណាសកលមកសកលនិយាយការពិតបើការពិតប្រពន្ធទទួលបានតែរឿងនោះចែកផ្លូវគ្នាស្រួលអីជាមួយអាខុំ បាទចូលហើយបាទបាទឡូអូច្បាស់ចេះឃើញទេបងឃើញចុះលឺលឺចលេងខ្ញុំហ៎អូច្បាស់ល្អណាស់បាទបាទជំរាបសួរលើកនេះលឺល្អបាទអរគុណបងបាទចេះខ្ញុំជំរាបសួរបងប្អូន ជនរួមឈាមខ្មែរទាំងអស់ខ្ញុំបាន ស្ដាប់បងប្អូន សេរីសង្ឃុំបើយើងមិនតាមដានរឿងនយោបាយនឹងទេជាពិសេស តកតងរឿងលោកកម្មសខាយើងនឹងសពេចទៅពេលរហូតឥឡូវខ្ញុំអត់សពេចទៅពេលទៀតទេ បន្តិចទៀតហ៊ុនសែននឹងប្រើតឡាការអាយ៉ងឲ្យដោះលែងកម្មសខានៅពេលដែលគេយល់ឃើញថាអ្នកនៅជុំវិញកម្មសខានឹងវាคล้ายជាសត្រូវសម្រាប់ពួកយើងនៅគេរួចខ្លួន Yes sir ឥឡូវបាន90%ឥឡូវបងប្អូនមើលខ្ញុំអត់ដឹងតែតែឃើញនៅក្នុង Facebook របស់ Rita Chin គាត់សរសេរអំពីមុតចន្ទា នៅពេលដែលលោករងឈុនគាត់ប្រកាសទទួលស្គាល់ណែគណៈបកភ្លើងទៀនហ្នឹងស្រាប់តែមុតចន្ទថា គេសរសេរបាទគេសរសេរដែលយើងមិនអាចយកបានតើអង្គការវិជាជីវៈស្ថិតនៅក្រោមច្បាប់ស្ដីពីសហជីពអាច ប្រកាសគ្រប់គ្រងសកម្មភាពនយោបាយរបស់គណៈបកនយោបាយណាមួយបានទេបានលក្ខខណ្ឌមួយ នៅក្រោមមាត្រា16 ដែលបដិសេធការចុះបញ្ជីការនៃអង្គការវិជាជីវៈគឺសហជីពកម្មករនយោជិតសហភាពសហជីពកម្មករដោយហេតុថាអង្គការ វិជាជីវៈមិនមានលក្ខណៈឯករាជ្យដូច្នេះសេចក្តីថ្លែងការណ៍របស់លោករងឈុនត្រូវបានចាត់ទុកថាជាការរំលោភបំពានបំពានធ្ងន់ធ្ងរលើច្បាប់ស្តីពីសហជីពក្នុងមាត្រា16និងមាត្រា29 អូនដឹងតាណាណាសេរីបងប្អូនដឹងថាណាសេរីគឺមុតចន្ទាខ្ញុំទំឃើញបងប្អូនមុតចន្ទាបានសរសេរនៅពេលដែលលោករងឈុនបានប្រកាសទទួលស្គាល់ឬគ្រប់គ្រងគណៈបកភ្លើងទៀនតើមុតចន្ទាជាណាណាអ្នកណានៅក្បែរមុតចន្ទាគឺកឹមសុខាវាមិនដែលមានទេបងប្អូនពេលដែលអ្នកសីសានស៊ូជីជាប់គុក ពេលដែលឡើងតឡាការមិនដែរគីលេចលេចសេះទេมันមានគីលេចសេះទេបងប្អូនខ្លួនឯងគីលេចលេចសេះដោយសម្ដេចស៊ីនុអញ្ចឹងអ្នកដឹកនាំក្នុងពេល ដែលធ្វើបដិវត្តនៅពេល ដែលខ្លួនឃើញ ប្រជាជនខ្លួនជាប់គុករហេមរហាមគិះឡាន Lexus ទំនើបតើបាននេះយ៉ាងម៉េចហើយនៅជុំវិញហ្នឹងណាបាទបាទនៅជុំវិញរបស់កម្មសខាហ្នឹងគឺមុតចន្ទថា សរសេរថាលោករងឈុនបានប្រឆាំងនឹងមាត្រាទី16និង29គេសេច្បាប់សម្បើមអត់ហ៊ានសរសេរច្បាប់ជាមួយអាគីតិចជាមួយអាសេងអាសេងហ៊ានទេអត់ទេគេធ្វើគេច្បាប់នៅមាត្រា29 21ដែលផ្ដល់អំណាចឲ្យតឡាការរំលាយអង្គការវិជាជីវៈឃើញទេ ដូច្នេះហើយនៅពេលដែលហ៊ុនសែនបង្កើតក្រុមអាឆ្កែនយោបាយនៅជុំវិញកម្មសខាដូចជា អាឆ្កែមុតចន្ទាជាដើមពេលនោះហ៊ុនសែនឲ្យកម្មសខាចេញមកហើយបងប្អូនចាំមើលបើមិនបើមិនអញ្ចឹងខ្ញុំឈប់និយាយ Facebook បងប្អូនណាខ្ញុំនឹងឈប់និយាយ Facebook អីអីនៅពេលដែលហ៊ុនសែនបង្កើតក្រុមសាកបងឲ្យបងប្រធានអមមែនតើបងដឹងមុតបងដឹងមុតចន្ទាវាចេតនាទេ ពីមុនបងមិនដឹងទៅបងដឹងក៏ប៉ុន្តែខ្ញុំចង់បន្ថែមគឺចំណុចនេះបងនិយាយល្អមែនទែនយើយយើយបាទចំណុចទី1វាធ្វើការបានសម្រេចគឺជន់បង្កប់ឆ្កេះអហ៊ុនសែនអាមុតចន្ទាកាន់គុតកាល័យគណៈបកហ្វុនពេជ្រដៃស្ដាំដៃឆ្វេងគឺអាគឹមសុកបាទដូច្នេះវាធ្វើការបានសម្រេចតែមកលេងជាមួយតារា Facebook លេងជាមួយភ្នែកទឹកតិចតើតើអាមុតចន្ទានិងអាគឹមសុកទៅរួចឬក៏អត់ សូមឲ្យកម្លាំងមហាជនដឹងថាគឺឆ្កែរបស់សូម្បីតែសុកសៃមុំណាអាគឹមតការដាក់មកយក10ដងអាមុតចន្ទាក៏ប្រាប់គេប្រាប់ឯងយកលុយគឺអាមុតចន្ទាដូច្នេះហើយអ្វីគ្រប់បែបយ៉ាងបាទគឹមតការមានសិទ្ធិនឹងធ្វើទឹកអាមុតចន្ទាតែអាពីរក្បាលនេះគឺឆ្កែឈូតតែមួយពូជវាតែមួយនឹងអាមញ៉ាំបញ្ញរិទ្ធអាបកកណ្ដួយនិយមដែលវាទូអមដំណើរការតឡាការនេះចាញ់ណាឥឡូវឃើញបិទមុខអាកន្ទឺហើយណាសូមអញ្ជើញបង ខ្ញុំគ្រាន់តែបន្ថែមម្ដងអាពីរនេះគឺអ្នកចុះបាទខ្ញុំជម្រាបជូនបងប្អូនអញ្ជើញបាទបាទកាលមុនខ្ញុំនឹកឃើញថាទោះបីកឹមសខាគេប្រាប់ខ្ញុំពេលប្រហែលឆ្នាំមុនពេលកឹមសខាមកនៅរដ្ឋកាលីហ្វ័រញ៉ាខាងជើងនឹងពេលបានលុយកឹមសខាចែកចំណាយបាន10000ខ្លួនឯងយក3 4000យកមាសសវណ្ណរាប៉ុណ្ណេះអឺដេវីតសវណ្ណប៉ុណ្ណេះ Yes sir ណែ ទូយោបល់ប៉ុណ្ណោះបងសម្លាញ់បានន័យថារាល់ពេល ដែលកម្មសខាបានមកអាមេរិកបានលុយអត់មានដាក់នៅក្នុងហឹបឬមូលធិរបស់បរិចែកជាពិសេសមុតចន្ទាបងប្អូនមុតចន្ទាធ្លាប់មកអាមេរិកបាន ឆ្នាំមុនចំណុចនេះខ្ញុំសូមជៀបជម្រាប មិនមែនជាការលៀបពណ៌មិនមែនជាការមួលបង្កាច់ដូចអ្នកខ្លះយល់ទេនៅថ្ងៃ28មករាឆ្នាំ2022នេះ គេបានឃើញនៅអានឹងមុតចន្ទាសរសេរលោករងឈុន បានចេញសេចក្តីថ្លែងថ្លែងការណ៍មួយក្នុងនាមជាប្រធានសហភាពសហជីពកម្ពុជា The Cambodian Confederation of Union បាទដោយប្រកាសគ្រប់គ្រងគណៈបកភ្លើងទៀនដែលបានបដូរឈ្មោះមកពីគណៈបកសំរងស៊ីក្នុងការបន្តសកម្មភាពនយោបាយនិងចូលរួមការបោះឆ្នោតខាងមុខលោករងជនក៏បានអំពាវនាវឲ្យមានការគ្រប់គ្រងដល់គណៈបកនេះដូច្នេះ សេចក្តីថ្លែងការណ៍របស់រុំឈុនត្រូវបានគេចាត់ទុកអចៃម៉ែណាចាត់ទុកណាអចៃម៉ែច័ន្ទមុតចន្ទថាមេនេះវាចាត់ទុកនឹងណាបានចាត់ទុកថាបំពេញលើច្បាប់ស្ដីពីសហភាពសហសហជីពត្រង់មាត្រា16និងមាត្រា29មាត្រាម៉ែវាហ្នឹង Yes sir អចៃម៉ែមុតចន្ទថានេះខ្ញុំដឹងយូរហើយបងប្អូនសម្ដេចហាក់សង្គ្រាមបាទអាមុតចន្ទថានេះតាមពិតបើនិយាយសភឹងណា ស្អុយអាក្រក់ជាងសភឹងយួនទៀតអានេះ Yes sir បើប្រៀបធៀបទៅសភឹងណាបើបើនិយាយពីសភឹងនយោបាយអានេះស្អុយក៏គ្រប់ជាមួយនឹងអាហ៊ុនកសលខ្ញុំដឹងច្បាស់ណាស់បងប្អូនពេលដែលវាមកអាមេរិកវាមកជាមួយនឹងអាហ៊ីងសុកសានវាមកជាមួយនឹងអឺមុតចន្ទថាណាសិតអត់ស្អីអឺដេវីសវណ្ណមកជាមួយកឹមសកម្មបានឆ្នាំមុនហ្នឹងបានលុយមកចែកគ្នាអញ្ចឹងនៅពេល ដែលហ៊ុនសែនយល់ឃើញថានឹងមានសត្រូវមួយក្រុមទៀតគឺក្រុមអាមុតចន្ទថានឹងមក challenge មកប្រឆាំងនឹងពួកយើងវាឲ្យកម្មសខាចេញហើយវាឲ្យកម្មសខាចេញមកហើយហើយកម្មសខានៅតែអោបយន់នៃគណៈបកសង្គមជាតិចនិចទី1បើប្រឡែងលែងមានតម្លៃហើយហ៊ុនសែននឹងកាត់កអូស័កសមណាស់អាលដើម្បីបង្ខាំងបាទដើម្បីបង្ខាំងនយោបាយលោកសំរងស៊ីកុំឲ្យធ្វើកើត ណាហេតុអីបានជាខ្ញុំហ៊ាននិយាយថ្ងៃនេះថ្ងៃទី28ខែមករាឆ្នាំ2022សូមបងប្អូនមើលនេះមើលបងប្អូនមើលនេះនេះនេះមុតចន្ទថាសរសេរនេះនេះបាទមុតចន្ទថាសរសេរបាទជាលបងបាទបាទណាដូច្នេះតើមុតចន្ទថាជាអ្វីហេតុអ្វីបើសិនជាមុតចន្ទថាជាអ្នកស្នេហាជាតិ ពេលដែលគណៈបកភ្លើងទៀនបណ្ដុំដោយអ្នកស្នាជាតិអ្នកបដិវត្តហេតុអីបានជាមុតចន្ទថាមិនជួយបែរជាទៅចាក់រុកយកច្បាប់ដើម្បីឲ្យគេធ្វើបាបលោករងជនអាចុយម្ដាយនេះហ៎ I love you I love you ដាក់នេះបាទឲ្យវាស៊ីអាចស្ដាយទៀតអាមុតចន្ទថានេះឲ្យស៊ីអាចស្ដាយ Yes sir ណាមនុស្សយើងកាលណាពាកឲ្យអាចឲ្យស៊ីស្ដាយហើយវាអស់ អស់តម្លៃហើយបាទបងបាទដោយសារខ្ញុំបានឃើញអត្ថបទនេះពីមុនមកខ្ញុំអត់បានឃើញបាទបាទគឺដឹងថាកម្មសខាធ្វើអ្វីខ្លះហើយប៉ុន្តែឥឡូវនេះខ្ញុំឃើញអត្ថបទរបស់លោករីតាចិនបានក៏ចុះផ្សាយខ្ញុំអត់ដឹងតែឃើញមិញហ្នឹងណាវាសរសេរតាំងពីណាវាថាថ្ងៃម្សិលមិញ28មករាលោករងឈុន ដែលជាប្រធាននៃសហភាពសហជីពកម្ពុជាហ្នឹង The Cambodian Confederation of Union Yes sir បានប្រកាសចូលគណៈបកភ្លឹងទៀតវាយកច្បាប់មាត្រាទី16បាទបាទច្បាប់ម៉ៃវាឲ្យវាហ្នឹងហើយនឹងមាត្រាទី29ច្បាប់ដូនតាវាហ្នឹងយកមកដើម្បីដាក់ឲ្យតឡាការចាប់អារម្មណ៍ហើយនឹងរករឿងលោករងឈុនណាហេតុអីបានជាឥឡូវនេះរន្ទះមិនបាញ់ពួកវាមិនបាញ់ពួកវាបន្តិចទៀតរន្ទះបាញ់ពួកវាបងប្អូនណា អញ្ចឹងហើយចាត់ទុកជាកំហុសក៏បានដែរប៉ុន្តែ ដោយសារលោកសំរងស៊ីគាត់គិតពីប្រយោជន៍ជាតិគាត់សុកចិត្តយកកម្មសខា ដែលមនុស្សចូលចិត្តស្រីញីមនុស្សចូលចិត្តសម្ភារៈទំនើបយកមកដើម្បីកែប្រែជួយប្រទេសជាតិយើង លោកសំរងស៊ីស៊ូលេបគ្រោះលេបថ្ម បាទមិននិយាយអីទេឲ្យតែយើងរួមរួមសារួមសាមគ្គីគ្នាបានបាទណាអញ្ចឹងហើយបានជាដល់ពេលនេះកម្មសខាមិនមែនជាវត្តបន្ទោពេជ្រទៀតទេ គឺជាវត្តស្អីក៏គិតណាដែលពួកនិយមបពាជាជនគេបានឱកាសឥឡូវថាសវុត និងសេរីសង្គមចាប់ផ្ដើមជាកម្មសខាហើយ ដែលជាបំណងយុទ្ធសាស្ត្ររបស់ពួកហ៊ុនសែនដើម្បីយករួចខ្លួនលាងដៃដូចខ្ញុំនិយាយចឹងកម្មសខាមានបោះឥឡូវនឹងយើងទៅចាក់បោះឲ្យកម្មសខាឃ្លាយឬក៏យើងសម្អាតបោះដែលកម្មសខាឃ្លាយវាមិនដែលមានជាប់គុកពីបាត់ក្បត់ទៀត Yes sir ពេលឡើងសាវនាការជីឡាន Mercedes ជីឡាន Lexus ទៅធ្វើសាវនាការវាមិនដែលមានដែលមានតែអាគេអាមុតចន្ទថាមួយថ្ងៃមុនគេអូ គេដូចជប់លៀងជាពិសេសអាក្បត់ប្រវត្តិសាស្ត្រអាក្មេងគិតកោណាមុខស្រស់យិនស៊ីណនអាយិនស៊ីណនណាវាទទួលផែនការពីយ៉ាងហោចណាស់ហ៊ុនម៉ាណែតពីកូរ៉េខាងត្បូងមកដល់ភ្នំពេញឃើញទេវាដើរ lobby វាដឹងថាតឡាការនឹងលើកលែងទោសវាអញ្ចឹងវាត្រូវមក វារៀបចំវាយកលុយដែលរកបានជប់លៀងហៅរហូតដល់វ៉ាន់ពៅមកប្រជុំដែរអញ្ចឹងណាអ្នកខ្លះគេគ្រាន់តែមកទេណាដើម្បីស៊ីជប់លៀងឯងជាមួយនឹងឯងក៏មិនតែចិត្តគេគេដឹងថាឯងជាអ្វីហើយអញ្ចឹងនៅក្នុងឱកាសនេះបងប្អូនអរគុណសម្រាប់យុទ្ធសាស្ត្ររបស់គុណសាននឹងរៀបចំសត្រូវនៅក្នុងគណៈបកសង្គមជាតិខ្លួនឯងហ្នឹងដើម្បី challenge ជាមួយពួកយើង ហើយពេលនោះហ៊ុនសែនឲ្យកម្មសការចេញទេជាពិសេសអាមុតចន្ទថាបងប្អូនចង់ចាំណាប្រជួយគង់ចិត្តមួយពីសតវត្សឈ្មោះស្អុយកក្រុតដោយសារអីដោយសារអំពើក្បត់ណាដោយសារអំពើក្បត់អញ្ចឹងហើយឈ្មោះវាស្អុយកក្រុតខ្ញុំក៏មិនអខឹងទេបងប្អូនតលតែខ្ញុំឃើញមុតចន្ទថា វា មានបំណងនឹងឲ្យតឡាការដាក់គុកលោករងជនទៀត បើវាអ្នកស្នាជាតិហេតុអីបានជាកម្មសខាយកវាមកក្បែរហ្នឹងខ្ញុំដឹងរឿងកម្មសខាច្រើនណាស់អារឿងផ្ទះម្ដាយខ្ញុំទិញនៅវាស្បូវហ្នឹងគឺជាផ្ទះប្រពន្ធចុងកម្មសខា ដែលកម្មសខាបានប្រកែកខ្ញុំចាប់ផ្ដើមឃើញ ចំណុចអាក្រក់របស់កម្មសខា នៅ ពេលដែលកម្មសខាមិន បានទទួលស្គាល់ស្រីដែលលក់ផ្ទះនៅ វាស្បូវហ្នឹងឲ្យម្ដាយខ្ញុំ 13200អ្នកណាក៏ប្រាប់ខ្ញុំដែរពេលដែលខ្ញុំទៅលេងផ្ទះម្ដាយខ្ញុំពីអាមេរិកទៅភ្នំពេញទៅវាស្បូវហ្នឹងណាណាក៏ផ្ទះហ្នឹងជាផ្ទះរបស់ប្រពន្ធចុងកឹមសខាដែរឥឡូវកឹមសខាបដោះទៅបាត់ដំបងហើយប៉ុន្តែកឹមសខាកាលនោះអត់បានចូលគណៈបកទេ គឺជាអង្គការសិទ្ធិមនុស្សដែលតែងតែមកជួបនាងនឹងរាល់ខែ ហើយគេដឹងថាយកមកដល់ឲ្យ1000ដុល្លារ មកឲ្យនាងនឹងដែលមានកូនណាម៉ែម៉ែឪហ្នឹងណាអឺមិនមែនទេសុំទោសម្ដាយកូនហ្នឹងមានកូនមួយដែលកម្មសខាប្រកែកហ្នឹងណាព្រោះម្ដាយខ្ញុំបានប្រាប់ហើយខ្ញុំបង្ហាញរូបហ្នឹងណារូបហ្នឹងគឺប្រពន្ធចុងកម្មសខានឹងម្ដាយក្មេកកម្មសខាហើយគាត់បានទិញផ្ទះហ្នឹង13200អាផ្ទះវាស្បូវវិឡាតូចហ្នឹងឥឡូវគាត់លក់បាត់ហើយបាទបងបាទបាទដែលខ្ញុំខំខំបាទសុកចិត្តទ្រាំ ខ្ញុំមិននិយាយច្រើននេះកាលមុនខ្ញុំនិយាយបន្តិចតួចឥឡូវខ្ញុំត្រូវនិយាយហើយដោយសារអាមុតចន្ទថាជាណាណាអាមុតចន្ទថាវានៅក្បែរកម្មសខាវាធ្វើការជប់លៀងវាឌឺតែថ្ងៃណាមួយរន្ទះនឹងបាញ់ណៃបាទបាទជាមិនខានបាទបាទហើយថ្ងៃណាមួយឡានណាមិនបាច់បើហេងសួរទេឡានរបស់យួនច្រើនណាស់នឹង បុក8ក្បាលនេះអីជាពិសេសអាមុតចន្ទថាអាស៊ីណននេះជាពិសេសអាយិនស៊ីណនខ្ញុំមិនដាច់ខិនមនុស្សទេតាំងពីចំនួនសួនសេរីរដ្ឋាមកនៅវាបោកប្រាស់ខ្ញុំចាក៏គិតបោកប្រាស់ខ្ញុំលោកឯងមិនខំវាហក់ខ្ញុំច្រើនណាស់អានេះបោកប្រាស់ខ្លាំងណាស់អានេះបញ្ញរិទ្ធណាបងអាគណៈបាទយ៉ាងបញ្ញរិទ្ធខ្ញុំអត់ដែលបើយ៉ាងបញ្ញរិទ្ធខ្ញុំមិនដែលបើបើមានបញ្ហាជាមួយ ទេក៏ប៉ុន្តែដោយសារខ្ញុំឃើញអ្វីដែលនាំខូច នាំគមនោវិជ្ជាខូចហ្នឹងគឺយ៉ែមបញ្ញរិទ្ធ Yes sir ព្រោះបើតាមសមត្ថភាពរបស់យ៉ែមបញ្ញរិទ្ធណាខ្លាំងជាងកឹមសុខាអាយ៉ែមបញ្ញរិទ្ធនេះវាទៅរៀននៅស្រុកបារាំងណាតាមពិតណាបើនិយាយពី capacity វាណាវាអាចឈ្នះកឹមសុខាព្រោះកឹមសុខានិយាយអង់គ្លេសនិយាយបារាំងអត់បានល្អដូចដូចអ្នកនយោបាយដូចលោកសំស៊ីទេកឹមសុខានិយាយបារាំងដូចហ៊ុនសែននិយាយយួនអញ្ចឹង បងប្អូនមានដែរឮណែហ៊ុនសែននិយាយយួននេះអញ្ចឹងយើងចង់ឲ្យកឹមសខានិយាយបារាំងមើលឲ្យលយមើលផ្សាយមើលណាក៏ប៉ុន្តែចំហដែលនាំឲ្យកឹមសខាខូចគឺយ៉ែមបញ្ញរិទ្ធនិងមុតចន្ទថាហើយអាអាក្រៅនោះតែកប៉ិចកប៉ុកទេបាទអត់មានអីក្រៅពីណាស៊ីពេគេទេបាទបាទកម្មស៊ីពេបានកម្មសខាមកដល់អាមេរិកប្រមូលលុយបានមកនេះអានេះយក2000ទៅអានេះ3000 អញ5000ឃើញទេឃើញកឹមសខា មានលុយឲ្យស្រីរាប់ពាន់ដុល្លារនេះជាការពិតប៉ុន្តែកាលនោះគេធ្វើមិនឲ្យពួកយើងនឹងមានការស្អប់កឹមសខាដើម្បីគេរួចខ្លួនឥឡូវដល់ពេលដែលយើងត្រូវបងខ្ញុំសូមកាត់សាបងបន្តិចណាណាជើញបាទជើញជើញជើញជើញអានេះគេថកមកចន្ទោអាសកុមនេះអោយតែ3ដុល្លារណាអាគឹមសកាអោយ3,000មនុស្សទារោម1,000 4,000ណា វ៉ាវអោយតែ3ដុល្លារទេយកវាដាក់យកវាទៅដាក់នៅនឹងទួលគោណាអាគមតការនេះក្រោយអាខុំតាមានស្រីមុខនេះយើងប្រាប់បងឲ្យត្រង់អឺចាំប្រាប់ប្រពន្ធអីចឹងអត់មានបញ្ហាទេ ការពិតនៅតែការពិតបើប្រពន្ធដឹងអូស្រីខ្មែររឹបលៀនអ្នកខ្លាចអីជាមួយកាត់មើលតែពេកណាតែពេករាសនាមជួយស្រួលអត់មាននិយាយខ្លាចការពិតនិយាយការពិតបណ្ដោយ សូមជឿអាគមតការយកលុយ4000ឲ្យមានស្រីមុខ តែអាចតែគុំអោយស្រីមុំតែ3ដុល្លារយកវាទៅចុយនៅទួលគោកយើងអញ្ចឹង3ដុល្លារនេះបែរឲ្យគេ20ដឹងណូ3ដុល្លារកុំដួយស្អុយទៅហឹងមានស្រីថោកទៀតនេះរឿងអីអាចុយម្លាយនេះយើងគោរពវាទៀតអញ្ជើញមកការពិតសម្ដីដែលយើងនិយាយក្នុងលក្ខណៈយុទ្ធសាស្ត្រនយោបាយក្តីសម្ដីអសរោះក្តីសម្ដីល្អក្តីធម្មតាមនុស្សអាក្រក់បោកប្រាស់យើងយើងមិនដែលទៅនិយាយល្អទេសូម្បីតែហ៊ុនសែន បានខ្លាយជានាយករដ្ឋមន្ត្រីឃើញទេសម្ដីជើងកោទៀតសម្ដីប៉ានេះព្រោះយើងខឹងប៉ុន្តែការពិតមែនឬមិនមែនឥឡូវនេះសូមបងប្អូនខ្មែរទាំងអស់ណាសូមបងប្អូនខ្មែរទាំងអស់ត្រូវយល់គណៈបកដែលហ៊ុនសែនមានបំណងឲ្យបង្កើតមានគណៈបច្ចិចានពីមុននិងឥឡូវនេះចាស់និងថ្មីអាចារ្យវាផាត់ចោលហើយ ទាំងគណៈបកមុំស្រងដូគណៈបកអសបុំគណៈបកចាញ់ទាំងអស់ហ្នឹងវាចោលឥឡូវវាត្រូវបង្កើតបកថ្មីដើម្បីបោកប្រាស់អន្តរជាតិវាយកកម្មសខាយកមកប្រើហើយវាបំផ្លែងគណៈបកដូចជាផ្សិតអញ្ចឹងបាទបាទមានអផ្សិតពុលមានអផ្សិតមិនពុលអញ្ចឹងហ៊ុនសែនបានប្រើប្រាស់គណៈបកជាច្រើនដែលជាផ្សិតពុលបំពុលប្រជាជនខ្មែរដែលប្រជាជនខ្មែរខ្លះអត់ស្គាល់ផ្សិតហ្នឹង ទៅបេះយកមកហូបពលងាប់អញ្ចឹងខ្ញុំជឿជាក់ថាហ៊ុនសែននឹងឲ្យពួកវា ដែលហ៊ុនសែនបង្កើតហ្នឹងគណៈបកដែលហ៊ុនសែនបង្កើតហ្នឹងណារស់បានមកកៅអីពីកៅអីដើម្បីយកជាមួយជាមួយពួកគណៈបកប្រជាជនហ្នឹងដែលដើម្បីឲ្យហ៊ុនម៉ាណែតកាន់កាត់អំណាចហ្នឹងណាណាអញ្ចឹងហ៊ុនសែនត្រូវតែឲ្យមានគណៈបកណា ដែលដែលហ៊ុនសែនបង្កើតមានក្រុមយ៉ែមបញ្ញរិទ្ធក្រុមបកពួកកម្មសខាហ្នឹង បើកើតគណៈបកមួយបានពីរបីក៏អីរួមគ្នាធ្វើការជាមួយអាហ៊ុនម៉ាណែតបោកអន្តរជាតិហើយបើចុះផ្កាយ I love you we are បាទបើយើងប្រកែកគេនឹងចោទថាយើងនឹងប្រឆាំងនឹងច្បាប់អន្តរជាតិអញ្ចឹងឯងបានជាទូតអឺរ៉ុបមានណូវ៉ែមានអង់គ្លេសមកជួបកម្មសខាព្រោះកន្លែងខ្លះគេអត់ដឹងពីចរិតកម្មសខាទេក៏ប៉ុន្តែក្នុងនយោបាយសំខាន់បើឯងក្បត់ងាប់ប្រទេសជាតិឯងទៅ គេមិនខ្វល់អីប៉ុន្តែយើងជាអ្នកជាតិនិយមយើងជាអ្នកដែលឈឺឆ្អែលនឹងរឿងជាតិយើង ខ្លាចជាតិសាសយើងស្លាប់យើងអាច បាត់បង់ទឹកដីតាមរយៈអាអ្នកនយោបាយបោកប្រាស់ហ្នឹងណាបាទដោយសារខ្ញុំឃើញមុខចំថាខ្ញុំជុំឆ្លើយសំណួរដែលគេបាទជើញសំណួរនេះតាកតងដល់ខ្ញុំមិនមានតាកតងបងទេអូខេជើញហៀងមិនក៏បានចូលចិត្តប្រើពាក្យអាក្រក់ម្លេះពូឥឡូវណែពូសូមជម្រាបថា ឥឡូវពាក្យស្លែងតែងតែបកប្រាស់ពាក្យពិតតែងតែគេមើលគេថាយើងមនុស្សអវិជ្ជាកុំតន្ទើណាបាទបាទបាទបាទបាទគុនទៀងចំពោះខ្ញុំបបហេតុនៃការលៀកបងរឿងជាតិច្រើនណាស់តែពួកអាចោមជាតិក្បត់ជាតិយកលុយទៅជួយសង្គ្រោះកណ្ដួយស្រីមកណាខ្ញុំនៅបន្ថែមទៀតហើយមើលអក្សរបកកណ្ដួយនិយមអញ្ញាបញ្ញរិទ្ធណាបើសិនជាគុនទីហៀងមិនចូលចិត្ត blog Facebook ខ្ញុំចង់គួរណាអរគុណខ្ញុំអ្វីដែលខ្ញុំលៀកបងបបហេតុយកតកូលធ្វើជាជ្រញ់ដើម្បីនិយាយការប៉ັດ ប្រាប់ខ្មែរឲ្យចេះដូចចរិតកុំអវ័យក៏ដោយដេកអបកិត្តិយសគេឈ្មោះសុជីវធម៌ខ្លាំងពេកត្រូវតែទទួលការពិតយួនចិនចិនយួនចូលស្រុកយើងណាគន្ទីហៀងវារំលោភវាសម្លាប់ចំពោះខ្ញុំនិយាយការពិតសូម្បីបើប្រពន្ធដឹងយ៉ាងណាក៏ខ្ញុំអត់ខ្វល់អ្វីដែលការកម្លាំងពុតជាការពិតបើមិនពេញចិត្ត Facebook ខ្ញុំ block Facebook ខ្ញុំចង់តែខ្ញុំអត់ block ទេព្រោះការទូមានការដាស់សតិខ្ញុំនេះគន្ទីហៀង ជាការល្អទេតែកម្ពុជាប្រាប់ថា អានរេបគ្រឿងនិយាយការពិតបើមិនការពិតមិនទឹកដៃបាត់បង់យួនចិនចិនយើងវិញស្រុកអាចុយម្លាយគឹមតកាអាចុយម្លាយញែមបញ្ញរិទ្ធតែខ្ញុំដាក់ថា អាញែមបញ្ញរិទ្ធគឺគណៈបកកណ្ដួយនិយមអាគឹមតកាអត់មានសង្គ្រោះជាតិទេអានេះគឺគណៈបកសង្គ្រោះកណ្ដួយស្រីមុំបើមិនពេញ block Facebook ខ្ញុំចុះខ្ញុំចេញបន្តបាទបាទការប្រើសម្ដី អសុរោះវាធ្វើឲ្យ អ្នកដែលប្រព្រឹត្ត ឈឺចាប់ឈឺចាប់មិនខ្លួនបាទភ្ញាក់ខ្លួនបាទបាទភ្ញាក់ខ្លួនដូច្នេះសម្ដីអសរោះជេអាមិនបើយើងជាប្រជាជនសាមញ្ញដូចជាខ្ញុំដូចសេរីខំអត់អីកុំឲ្យដូចហ៊ុនសែនហ៊ុនសែនបាច់ជេរម្ដាយទេបាទហ៊ុនសែនប្រើសម្ដីអាក្រក់ណាស់ណាបងប្អូនមើលនៅក្នុងទស្សនៈរបស់លោករីតាជិនដែលគាត់សរសេរវងកញ្ចក់អាខ្វាងនរណាធ្វើសកម្មភាពពួកវាដៀល ពួកវាសងំចង់មុខលៀបពណ៌ឌីលនឹងបង្កើតសិទ្ធិបុកខ្មោចខំអ្នកប្រជាធិបតេយ្យវាបែរជាគិតថាវាមិនភ្លឺគ្រាន់តែលោករងឈុនចេញលិខិតគាំទ្របាក់ភ្លើងទៀន Yes sir ធ្វើឲ្យវងហើយហើយគិណាហើយណាហើយណាហ្នឹងគេសេដាក់ហើយហើយហើយហើយណាហ្នឹងលបងលបងខាចេញប្រងព្រាតបាទបានន័យថាវងកែប្រៃកែប្រៃហ្នឹងអាហើយណា បានន័យថាអ្នកដែលនៅជុំវិញកម្មសកលចេញមកបង្កើត Facebook คล้ายคล้ายបង្កើត Facebook ពិតប្រាកដនឹងបង្ហោះសារអុចអាលបំផ្លាញកម្លាំងអ្នកប្រជាធិបតេយ្យភ្លាមភ្លាមសួរទៅអាមើឯងថាឯងដែលមើលកន្លងមកដែលឃើញមេសហជីពមួយចំនួនបានคล้ายជាឯកឧត្តមនិងសហជីពនោះคล้ายជាវងបាត់ដៃទី3ខ្លះវាយកម្មកកន្លងមកទេមិនក៏ឯងមិនឆ្ងល់លោករំឈិន មុននឹងធ្វើអ្វីបើខ្ញុំសូមអានអត្ថបទដែលគេសរសេរសូមចេញបងបាទ please បាំងនេះតិចបាទលោករងឈុនមិនបានធ្វើមិនមុនធ្វើអ្វីគាត់ដឹងនឹងយល់ពីច្បាប់ជាងអាកញ្ចេះឯងទៅទៀតសិតតែ Facebook ខ្មោចរបស់អាមុតចន្ទថាអាបលៅកក្បត់បាក់នៅមានទៀតឃើញទេបាទការពិតពួកវាបង្កើត Facebook ខ្លាំងខ្លាយវារួមគ្នាហើយអាបាក់ ពួកអាអ្នកគ្រប់គ្រងគណៈបកប្រជាជនវាចាំមើលណាអឺដោយករណីលបងជេមសុករបស់ប្អូនស្រីចខំចឹងគ្នាកាលណាយើងជាអ្នកប្រជាធិបតេយ្យដើរខុសតែបន្តិចវាសរសើរហើយវាលើកយើងហើយដល់យើងចេញពីវាវាឲ្យកូនចៅវាខំណាឃើញឃើញបងជេមសុករបស់ប្អូនស្រីចខំហ្នឹងខ្ញុំស្រុកគាត់បាទគាត់នៅអាមេរិក គាត់មានទស្សនៈមួយខ្ញុំដឹងខ្ញុំខ្ញុំដឹងថាគាត់ធ្លាប់ប្រមាថមើលងាយខ្ញុំហើយខ្ញុំសិតអាតែខ្ញុំតបតតែបន្តិចទេខ្ញុំដឹងថាថៃណាមួយបងធររបស់ប្អូនសេរីសង្គមឯងហ្នឹងនឹងយល់ថ្ងៃណាមួយឥឡូវដូចខ្ញុំគិតចឹងឃើញទេពួកបកពួកយួននិងពួកកុម្មុយនីសវាដឹងថាយើងនៅរស់នៅអាមេរិក Yes sir ដូចចំនួនអាពលពលពត ចំនួនកម្ពុជាប្រជាធិបតេយ្យយើងយើងអ្នក17មេសាណាយើងអ្នកភ្នំពេញណាយើងជាអតីតបលិទ្ធិនអ្នករាជការយើងធ្វើពលកម្មល្អយ៉ាងមិនក៏ដោយក៏វាចាត់ទុកយើងជាខ្មាំងដែរអញ្ចឹងយើងអ្នកអាមេរិកណានៅពេលដែលហ៊ុនសែនជាអតីតអឺពួកខ្មែរកុម្មុយនីសនិយមយួនហ្នឹងវានៅតែគិតអញ្ចឹងប្រើឲ្យបានទិញឲ្យបានណាឯងមកស្រុកខ្មែរទៅយកនៅ VIP ឲ្យឯងដើរលេងសบายតែបើឯងញ៉េញ៉ៃ បំពុលបុកបុកឡានសម្រាប់តែឯងហើយបើឯងដកខ្លួនដូចប្អូន James សុកពេលនោះវាវាយឃើញវាវាយបាទអញ្ជើញជិញមានប្រសាសន៍បាទចំពោះបងរីរំមាញ់ថា James សុកជាបងធួររបស់ខ្ញុំបងធួររបស់ខ្ញុំនិយាយលេងនេះបងបងអត់និយាយលេងទេបងនិយាយការពិតបងធួររបស់ខ្ញុំគឺមានគ្រប់មជ្ឈដ្ឋានមានគ្រប់មជ្ឈដ្ឋានទៅពិភពលោកបើមនុស្សខុសហើយចេះកែខ្ញុំបាននិយាយលើកដៃសំភារគាត់អរគុណបងជុំសុខ គឺអ្វីជីវិតបងគឺកើតមករី ដំណាក់កាលទី3អ្វីដែលបង អាចជួយជាតិបានប្រសេះបន្សល់បានទោះបីបងមានមហាសាលយ៉ាងណាក៏ដោយពេលបងទៅខ្លួនទៅទេ មានតែឈ្មោះកិត្តិយសលេខស៊ីបងនឹងបន្សល់ទុកដូច្នេះខ្ញុំចាត់ទុកគាត់ជាបងក៏ប៉ុន្តែបងបើនិយាយខុសទៀតខ្ញុំនឹងជេរបងឲ្យទៀតបន្តមកអើយបើសិនជាគាត់ថ្លៃជាអ្នក ដែលមិនខ្វាក់មិនថ្លង់ខ្ញុំនឹងអហោសកម្មឲ្យគាត់យ៉ាយ៉ាបងបងបងបងគេគាត់ឲ្យទីគ្រប់បាទបាទព្រោះបាទព្រោះដំណាក់កាលទី3វាអាចប៉ុន្តែពោះវៀនយើងអាចលឺទេឬខំសវណ្ណថាខ្ញុំអត់ដឹងទេបាទបាទខំសវណ្ណអ្នកនិយាយថាគាត់នឹងមានរោគមហារីកពោះវៀនដំណាក់កាលទី3បើយើងកាត់ចេញបាទបាទកាត់ចេញតន់ណាវាអាចមានជីវិតរស់នៅហើយមានតម្លៃកិត្តិយសទូបីកិត្តិយសបាទ ប្អូនជេមសុកគាត់ជេហ៊ុនសែនក្រោយមកហ៊ុនសែនក៏អនុគ្រោះគាត់ជេខ្ញុំក៏ដោយបើខ្ញុំយល់ឃើញថាគាត់ល្អខ្ញុំក៏អនុគ្រោះអហោសកម្មគាត់ដែរល្អណាស់បងជាទីគោរពបាទយើងជាមនុស្សយើងជាខ្មែរបាទបងយើងឆ្លាញ់ជាតិយើង បានជាយើង នាំគ្នានិយាយទាំងប្អូនខ្ញុំទាំងគាត់ក៏ដោយសូម្បីជាមសក់ស្លាប់ណាស់ចាប់ចាប់នេះក៏យ៉ាងដូចគិតបន្សល់ប្រហែលឃ្លីបនេះណា ពួកយើងឲ្យសកម្មពួកយើងអាចទៅចូលរួមជូនដំណើរបងជេមសុកទៅឲ្យសុកឲ្យស្លាប់ហើយល្មើលមើលភាពពិតការពិតដើម្បីរំលឹកកូនខ្មែរឲ្យភាពឡានបើឆាំងជាមួយអាជនក្បត់ជាតិភ្លេចទៅហ៊ុនសែនអាយ៉ោយួនបាទបងបន្ថែមទៀតគឺយើងគឺមនុស្សក្នុងលោកនេះខុសច្រើនតែបើចេះកែមនុស្សដែលល្អបំផុតមិនមែនតែទឹមជេមសុកទេមកហឺនឬក៏អឺដូចខ្ញុំនិយាយងាកបាញ់ដែរបងសូមបញ្ជាក់ទៅបន្តបន្តិចណាបងណាសរុបវិទ្យា បាទសរុបវិជ័យគឺខ្ញុំបាននិយាយគឺយូរហើយបាននិយាយថាសិទ្ធិពួកអាល្មើសពួកអាប្រឆាំងដែលក៏លើទៅប្រជុំនៅសាវរាណាខ្ញុំនិយាយថាលោកអូន បង និយាយคลิปនេះគឺអត់ទេអត់ប្រកាន់ទេ តែបងប្អូននៅតែប្រឈមអឺបំរើភាពរងងខ្លៅអឺដើម្បីចាញ់អបាយកលអាប្រឌិត កូនយួនសិនរ៉ូឬអាស៊ីណនជាប្អូនធួប្អូនអូនជាខ្លួនឡើងបងប្អូនចេះភាកខ្លួនអូខេយើងជាខ្មែរនៅអភ័យទោស សំខាន់បំផុតគឺផ្ដល់តម្លៃនៃឧត្តមពីរបស់លោកអូនសិនរោអសរវិជ័យណាផ្ដល់តម្លៃដែលក្មេងរៀនស្រុកនេះចេះកម្ពុជាតែគុំអុយអាសិនរោអសរវិជ័យអូសុំទោសអាសិនរោនិងអាស៊ីណនយកបងឲ្យទៅប្រើខ្ញុំនិយាយคลิปនេះដែរក៏ប៉ុន្តែឃើញចាញ់មកមួយទៀតខ្ញុំនឹងបទុបថយខ្ញុំបានព័ត៌មានពីឡុងពីលក្ខណៈថាសរវិជ័យអាចភៀកខ្លួនតែភៀកសំខាន់ផុតគុំអុយអា ប្រឌិតកូនយួនណាអាប្រឌិតកូនយួនណាអាអាសិនរ៉ូណានិងអាស៊ីណនបងធួយជាការពិតអតីតតែយកព្រៀបធៀបអ្វីដែលយើងធ្លាប់និយាយវ័យបើហើយយើងលៀបពោឬក៏ជាការពិតខ្ញុំនិយាយទៅបងអូនសិនសរុបវិជ័យងាកបាញ់ណាមកណាបាទអញ្ជើញបងបន្តបាទអញ្ជើញខ្ញុំយល់និស្សិតទាំងអស់ក្រោយថ្ងៃ7មករា79ឆ្លងកាត់នយោបាយច្រើន មានសរោស៊ីវថាដែលដូរឈ្មោះជាសរោសុវិជ័យទុយបុលឆាមឆានីប៉ាងសខឿនក្រុមហ្នឹងក៏ជាអ្នកស្នេហាជាតិប៉ុន្តែ ពេលដល់អាមេរិក ខ្លះក៏សងំរស់មួយរយៈចេញមកចង់បង្ហាញថាខ្លួនឯងគ្រាន់បើប៉ុន្តែដោយសារមានចំណុចខ្លះមានជំងឺបពពួកនិយមនៅក្នុងក្រុមនេះក្រុមនោះបាទបាទសុវិជ័យបានដូរឈ្មោះ ពីស៊ីវថាមកសុវិជ័យ គាត់ចង់កែគាត់បង្កើតចលនាខេមរៈបុតគាត់ក៏រួមគ្នាជាមួយអ្នកបញ្ញវន្តចំនួនគាត់ប៉ុន្តែខ្ញុំសូមជម្រាបលោកអស់លោកមិនពេញចិត្តក្រុមគណៈបកសង្គមជាតិលោកបង្កើតក្រុមខ្លួនឯងទៅជាក្រុមអ្នកប្រជាធិបតេយ្យត្រូវត្រូវនិយាយកាត់ Yes sir ហើយកុំមកវាយរៀបចំតែគណៈបកក្រុមខ្លួនឯងឲ្យរឹងមាំទៅរឿងរបស់គណៈបកសង្គមជាតិ សមរង្ស៊ីក៏ដោយកម្មសខាក៏ដោយជារឿងរបស់បាក់គេ Yes sir អ្វីដែលយើងមើលឃើញគឺហ៊ុនសែនកាន់អំណាចតើហ៊ុនសែនមានសន្តិភាពហើយហ៊ុនសែនធ្វើអ្វីខ្លះយើងត្រូវឈ្មោះរួមសាមគ្គីគ្នាជាក្រុមក្រុមដើម្បីធ្វើយ៉ាងណាបដូរផ្លាស់ប្រទេសយើងឲ្យคล้ายជាប្រទេសប្រជាធិបតេយ្យពិតប្រាកដសុវជ័យទ្រព្យធ្លាប់និយាយខុសទស្សនៈខ្ញុំបាទបាទគាត់ថាយើងមិនចង់ណែពឹងពាក់បរទេសទេ យ៉ាយើងមិនចង់ពឹងពាក់យើងចង់តែដោះស្រាយនយោបាយក្នុងខ្លួនក្នុងក្រមខ្មែរយើងខ្ញុំសូមជម្រាបពួកខ្មែរអ៊ីស្រាអែលដែលរៀបចំចលនាដោយសារมันមានអន្តរជាតិណានៅពីក្រោយជាពិសេសប្រទេសសេរីចាញ់នយោបាយយួនទាំងអស់អញ្ចឹងហេតុអីបានជាតៃវ៉ាន់100%បាទហេតុហេតុហេតុអីបានជាចិនតៃវ៉ាន់គេហ៊ានតទល់ជាមួយនឹងចិនកុម្មុយនីសខ្ញុំ មហាជីព្រោះក្រុមគេដឹងថាគេត្រូវការអន្តរជាតិត្រូវការបរទេសយកមកមិនមែនពុករលួយយេសមិនមែនបកពុនិយមនេះគេយកមកដើម្បីរៀបចំប្រទេសគេដូចជាអ៊ីស្រាអែលជាដើមត្រូវតែមានខ្នងណាបងបងប្អូនមើលមើលប្រទេសអ៊ុយក្រែននៅពេលដែលរុស្ស៊ីបំរុងនឹងឈ្លានពានតាអ៊ុយក្រែននិយាយថាមិនបាច់ពឹងបរទេសអញវាយខ្លួនឯងបានអត់អត់បានទេ អញ្ចឹងអន្តរជាតិក្តីបរទេសក្តីវាអាស្រ័យដូចដុំដីដុំមាសម្ដុំអញ្ចឹងបងបើយើងមិនចេះឆ្នៃមានហ្នឹងវាធ្លាក់ត្រូវក្បាលងាប់ដុំមានហ្នឹងដូចប្រកបដែរបាទយើងយើងឥឡូវប្រទេសខ្មែរយើងអាចបាត់បង់ទឹកដីបូរណភាពទឹកដីអ្វីទាំងអស់ដែលយួនវា បង្ហូរអន្តរប្រវេសខុសច្បាប់ជាបឋមគឺវាបានអនុញ្ញាតឲ្យដីជាប់នឹងព្រំដែនយួនរតនគិរីបណ្ឌលគិរីលក្ខណៈ រហូតដល់ភ្នំពេញសប្ងៃសតយួនដែលខ្ញុំបាទព្រួយបារម្ភបងឥឡូវគឺជារឿងមួយយូក្រែនគ្រាន់ជាប្រទេសដែលក្នុងការគ្រប់គ្រងអាណានិគមរបស់សូវៀតបន្ទាប់មកទៀតការបោះឆ្នោតនៅក្នុងទឹកដី2004សម្លាយដែរបើខ្ញុំនិយាយខុសសំទោស2004គឺដោយសារចំណោមប្រជាពលរដ្ឋសូវៀតរស់នៅក្នុងទឹកដីយូក្រែនច្រើនពេកពេលដែលបោះឆ្នោតទៅគឺបរាជ័យ ហើយទីទីមួយគឺ Ukraine ទៅពាក់លុយសូវៀតច្រើនណាស់បើចង់ឲ្យដកប្រជាពលរដ្ឋចាញ់ត្រូវសងលុយបំណុលរាប់រាប់រយ billion ដុល្លារបន្ទាប់មកទៀតការបោះឆ្នោតជា បច្ចេកទេសមួយដែរបើយើងចង់ដេញគេចាញ់មានអីទេយើងរអង្គពុជសាអង្គការសហប្រជាជាតិសិទ្ធិមនុស្សចាញ់មកតតាំងណាបងណាឥឡូវគឺប្រទេសយូក្រែនដែលបាត់មួយចំនួនដែលធំបំផុតទី1យូក្រែនធ្លាប់នៅក្រោមអាណានិគមសូវៀត ចាប់ពី2091 President កូបិឈប់និង President ដល់ President Ronald Reagan ចាក់ដៃសហការគ្នាទៅ8វ័យជញ្ជាំងតាំងពីសៅនិងអ៊ីសនៅនៅសូវៀតបន្តមកទៀតនេះគឺបញ្ហាខ្មែរយើងដែលខ្ញុំព្រួយបារម្ភបងជាទីគោរពបងជាចេះទុំដែលខ្ញុំគោរពបំផុតប្រទេសខ្មែរយើងដែលយួនដែលចិន ស៊ីស្តមវាកំពុងលាបទឹកដីយើងដោយសារអ្នកដឹកនឹកលងខាបំផុតយួនកំពុងជំរុញប្រជាពលរដ្ឋវាចូលមកហើយទីស្នាក់ការតំបន់ទេសចរធំធំសិតតែចិនឥឡូវថែមយួនទៀតដូច្នេះការបោះឆ្នោតប្រណាំងប្រជែងខ្មែរយើងមានអាវុធយុទ្ធភណ្ឌឯណាទៅប្រឆាំងនឹងគេយើងមានតែបាត់បង់ទឹកដីជារៀងរហូតឥឡូវគឺនៅរដ្ឋនគិរីបដលគិរីលាក់លាក់ឡូវសពទានអោយជា business ទេឥឡូវនេះគឺ business ខ្មែរឥឡូវនោះលក់ឲ្យយួនឲ្យយួនដាក់បេះ សិតតែកន្លែងតែហ៊ានដូច្នេះចំណុចដែលបបាក់បំផុតបងជាទីគោរពសូមឲ្យបងបកស្រាយរំលឹកក្នុងនាមបងជាចាស់ទុំ បងគឺខ្ញុំគោរពបងបើខ្ញុំគោរពបងឲ្យបងគឺជាមនុស្សភាពដែលអស្ចារ្យអាសង្គមនិយាយការពិតទស្សពិតពាក្យអសរោះសំដៅពួកអបុគ្គលដែលក្បត់ជាតិក្បត់បាក់បោកសង្គមខ្ញុំមិនអាចទទួលឯកភាពបាន តែសូមឲ្យបងរំលឹកថាខ្មែរយើងព្រួយបារម្ភ simple គេមើលរួចអស់ហើយ ប្រទេសតូចៗនៅអាហ្វ្រិកាជាពាក់បំណុលចិនសិតតយ៉ាងហោច10ប៊ីលានប្រទេសដែលក្រោយផុតមក25ប៊ីលានដុល្លារវាទៅបូមពេជ្របងត្បូងបងមាសអស់នៅតែជាពាក់បំណុលចិនចុះប្រទេសខ្មែរយើងពាក់ប្រមាណច្រើនណាស់ហើយថែមទាំងយួនទៀតហើយយួនចិនវាបានប្រាប់ថាបើសិនជាទឹកចិនឲ្យយួនចូលកោះត្រលលក្ខណៈកោះត្រលដែលយួនឈ្លានពានសប្ងៃគឺដែលខ្ញុំសិក្សាដែលខ្ញុំរៀនមក កោះត្រល់គឺចម្បងទី1ដែលធំគឺមាន3មាន299កោះដែលយួនគ្រប់គ្រងសម័យ299បូកសរុបនឹងកោះត្រល់300កោះដែលយួនយកឲ្យដាក់បេះសិតតែទាហាននឹងអស់ដូច្នេះចម្បងដែលយើងព្រួយបារម្ភជនរួមជាតិដោយជាទីគោរពអាសង្គមនិយាយពាក្យពិតការពិតតែនិយាយហេតុផលឲ្យបងប្អូនគិតទឹកដីយើងត្រូវតែបាត់បង់ហេតុអីបាត់បង់ដោយសារតរដ្ឋណាមានអហ៊ុនសែន ពឹងជាតិអន្តរជាតិគេលើកឡើងថាណាយើងរអងពុជសាសមានតែជាតិខ្មែរនិងខ្មែរសាមគ្គីសហការគ្នាកំចាត់បោះសម្បត្តិយួនបូរណភាពយើង មានតាំងពីសម្លាយសម័យសម្ដេចទួតនរោត្តមសរមរិទ្ធសម្ដេចអូនរោត្តមសីហនុសេនាប្រមុខលន់នៅសម័យសាធារណៈរឿងអីដែលយួនវាចេះតែបំពេញឆ្លៀនពៀនបញ្ចូលយើងម្ដងហើយម្ដងទៀតបងជាទីគោរព ដូច្នេះខ្ញុំព្រួយបារម្ភបងបងបកស្រាយប្រាប់មហាជន មានតែខ្មែរក្រោកឡើងទាំងអស់គ្នាទាំងអស់គ្នាសិមពលគឺប្រទេសយូក្រែនដែលសូវៀតកំពុងចងឃ្លាតពានគឺចំណុចហ្នឹងបាត់បង់ទឹកដីគឺចំណុចហ្នឹងតែវាសក់ចិត្តភូលប្រជាពលរដ្ឋប្រជែងកែការបោះឆ្នោតមតិភាគច្រើនប្រជាពលរដ្ឋសូវៀតដែលនៅក្នុងទឹកដីយូក្រែនបាត់បង់ទឹកដីមួយចំនួន រហូតចង់ទៀមទាវាប្រកាសឲ្យមានលុយប្រមាណកត់លៀនសងអញអត់មានអ្វីទាំងអស់ដូច្នេះប្រទេសដែលចំហោ លាបង់ជីវិតដើម្បីលទ្ធិប្រជាធិបតេយ្យ you can ព្រមទាំងសប្ងៃនេះតៃវ៉ាន់ចុះប្រទេសខ្មែរយើងមានអាណាធិបតេយ្យ មានមានធិបតេយ្យដល់ពិតប្រាកដ19ប្រទេសដែលគេចុះសន្ធិសញ្ញានេះមានរួចហើយមកពីខ្មែរយើងទន់ខ្សោយបែកបាក់សាមគ្គី5ឆ្នាំម្ដងអាឆ្កែព្រេចចូលអនសៅសុប DJ លុយមួយដេញគុណវាទៀតទៅសូម្បីបងបកស្រាយនឹងបញ្យល់មហាជនថា ទឹកដីខ្មែរបើខ្មែរមិនក្រត្រូវតែបាត់បង់អាហ៊ុនតែដឹកនាំប្រទេសជាតិបាត់បង់ចោះច្រំរំអាលេដឹកណេតគឺគ្មានអីសង្គមសូមជួយបងជាទីគោរពបាទបាទខ្ញុំឧទាហរណ៍រឿងមួយឆ្នាំ70សាធារណរដ្ឋសង្គមនិយមវៀតណាមបានបង្កើតរណសិរ្សវៀតកុងអត់ចេញមុខច្បាំងជាមួយនឹងលោកលន់ណុលទេរណសិរ្សវៀតកុងហ្នឹងប៉ុន្តែលោកលន់ណុលបានប្រកាសថាវៀតកុងវៀតណាមខាងជើង ប៉ុន្តែអាយុនអញ្ចឹងវាបង្កើតរណសិរ្យដើម្បីវាយជាមួយលោកលន់ណុលចប់ឆ្នាំ75ឬរំលាយរណសិរ្យចប់ព្រោះវាមានផែនការរបស់វាបាទបាទបាទលោកបាទបងប្អូនត្រូវយល់ហេតុអីបានជាចិនយើងលើកថាអាមេរិកកាំងហ្នឹងចោទថាចិនបានតាំងមូលដ្ឋានសមុទ្ររៀបចិនបានជីកដីខ្សាច់ឧត្តមសេនីយ៍ខ្មែរដែលបានបនស័កដោយយួនដោយសារបរទេសហ្នឹងគេថាអាជីកហ្នឹងជីកសម្រាប់ឲ្យជ្រៅ នៅតែ2ម៉ែត្រ3ម៉ែត្រអត់ដល់ជម្រៅទេប៉ុន្តែអាមេរិកកាំងគេថាអាជីកហ្នឹងគឺដើម្បីជាយុទ្ធសាស្ត្រព្រោះកំពង់ផែអឺជាយោធាតលតែតំបន់ហ្នឹងវាទឹកជ្រៅបងប្អូនដូចនៅកោះកុងដូចខ្ញុំនិយាយហើយនៅកោះកុងវាចិត្តថៃហើយដែលត្រូវជីកគឺជីកនៅកំពង់សំដើម្បីធ្វើពាណិជ្ជកម្មហេតុអីបានជាមកជីកនៅក្នុងក្បែរសមុទ្ររៀមចិត្តបទីទាហានជើងទឹក អញ្ចឹងអាមេរិកកាំងគេដឹងហើយសួរថាហេតុអីបានជាចិនវាមិនចេញមុខមកជីកណាហើយប្រើប្រាស់ទាហានឬក៏ក្រុមហ៊ុនរបស់វាមកជីកអាកន្លែងសមុទ្ររៀមនឹងព្រោះយើង មានអន្តរជាតិមានសន្និសិទទីក្រុងប៉ារីសបាទមានសន្និសិទទីក្រុងប៉ារីសដែលការពីបរណភាពទឹកដីដែលយួនវា ខ្លាចបំផុតអញ្ចឹងវាត្រូវការ អ្នកដឹកនាំខ្មែរដែលជាអាយ៉ងរបស់វាមើលឃើញសន្និសីទទីកុំព្រីគ្មានប្រសិទ្ធភាពឬអន្តរការអញ្ចឹងយើងត្រូវបដូរផ្លាស់ជាពិសេសអស់លោកអាដាមសនីទាំងឡាយក្មេងៗដែលជាខ្មែរត្រូវគិតវាលើកឡើងតែអាដាមសនីដែលយួនប្រកប Yes sir តែអាដាមសនីខ្មែរគិតទាំងជើងគោកដែលដែលជានីតិធានសកម្មជាខ្មែរដែលទៅរៀនពេលបញ្ចប់សិក្សាប្រំធានការពារទឹកដី ការពារពលរដ្ឋភាពទឹកដី ទៅគិតបាទបាទពេលដែលអស់លោកបញ្ចប់ការសិក្សាណានៅពេលដែលនៅសាលានីតិហានអឺអាឬក៏នីតិហាន សកម្មពេលដែលបងប្អូនជាចារប្រធានជាមួយនឹងរៀមច្បងចំនួនបងប្អូននិយាយថាម៉េចការពារទឹកដីការពារជាតិប៉ុន្តែឥឡូវហេតុអីបានជាចិន វាអត់មកក្នុងន័យជាកងទ័ពមកជាជាងជួសជុលផ្លូវ ណាជាជនស៊ីវិលមកធ្វើអាកាសយានដ្ឋានណាព្រោះមានអាមេរិកកាំងនិងអន្តរជាតិគេមើលហើយហេតុអីបានជាអាមេរិកកាំងអឺរ៉ុបគេមើលព្រោះវាតាក់ទងនឹងសន្និសីទទីក្រុងប៉ារីសដែលខ្មែរយើងជប់ច្បាំងគ្នាហ្នឹងទម្លាក់អាវុធហ្នឹងណាបាទបាទទាំងក្រុមលោកសឿនសានក្រុមសម្ដេចសៀនុក្រុមប៉ុលពតហើយនិងក្រុមបពប្រជាជនហ្នឹងណាមកចរចាគ្នាដើម្បីរៀបចំប្រទេសយើងឲ្យមានលទ្ធិប្រជាធិបតេយ្យឥឡូវ តើហ៊ុនសែនចង់សម្ព័ន្ធមិត្តជាមួយប្រទេសណា ហើយស្រែកថាខ្លួនគោរពប្រជាធិបតេយ្យនិងសិទ្ធិមនុស្សអ្នកណាដែលជាបិតានៃលទ្ធិប្រជាធិបតេយ្យគឺអាមេរិកអង្គការសហជីវិតអង្គការ Human Rights Watch អង្គការសហជីវិតទាំងអាមេរិកគេថា របបហ៊ុនសែនមិនគោរពលទ្ធិប្រជាធិបតេយ្យទេនឹងធ្វើឲ្យអន្តរាយលទ្ធិប្រជាធិបតេយ្យអញ្ចឹងហើយបានជាគេធ្វើច្បាប់ Yes sir ដែលអនុញ្ញាតយល់ព្រមពី រដ្ឋសភាអាមេរិកហើយបាទវានៅតែព្រឹទ្ធសភានិងប្រធានអាមេរិកដែលខ្ញុំជឿជាក់ថាឆាប់ឆាប់ខាងមុខនេះនឹងសម្រេចបាទបាទអញ្ចឹងចិនក្តីយួនក្តីវាមិនហ៊ានចេញមកតែវាប្រើអ្នកដឹកនាំដែលជាអាយ៉ងវាជានីតិជានីប៉ូលីសជានី PM ដែលមិនមែនបំរើជាតិគឺបំរើបុគ្គលអាណាមិនធ្វើតាមហ៊ុនសែនហ៊ុនសែនដកដូចស្បៃចឹងឥឡូវរឿងហើយបងប្អូនមានឆ្ងល់ទេហេតុអីបានជាហ៊ីមិនហ៊ានហ៊ុយពិសិដ្ឋ ជាមេបញ្ជាការខ្មែរហ្នឹងកងតខ្មែរហេតុអីបានតឡាការបារាំងរស់ចាប់វាមានច្បាប់វាតាក់ទងនឹងច្បាប់ជាតិអន្តរជាតិហើយវាតាក់ទងនឹងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សវាតាក់ទងនឹងច្បាប់ដែលសន្និសិទទីក្រុងប៉ារីសបានចែកអញ្ចឹងមានតែយើងធ្វើការបដូរផ្លាស់ទេបាទបាទទើបយើងអាចរួចផុតបំណុលចិនយួនទើបអាចការពារបរណភាពទឹកដីជាពិសេសអស់លោកនីតិហ៊ានដែលអាខ្លះចាស់ ដុសពោះហើយឥឡូវមានលុយច្រើនណាប៉ុន្តែបើអ្នកឯងមិនព្រមដឹងខ្លួនបន្តិចទៀតច្បាប់ជាតិនិងអន្តរជាតិបារាំងអាមេរិកកាំងអឺរ៉ុបគេនឹងដាក់ទណ្ឌកម្មពេលនោះដល់ពេលដែលយួនវាប្រើប្រាស់ហើយយួនចង់រំលាយរបបហ៊ុនសែនយួនចង់ដាក់ទោសនីតិហាននីប៉ូលីសនី PM ឬមន្ត្រីរបស់ហ៊ុនសែនងាយដោយបកជែកព្រោះឥឡូវយួនកាន់កាត់ខ្មែរច្រើនណាស់វាយកតែច្បាប់ពុកលួយចាប់អាពួកហ្នឹងបញ្ចូលគុកអស់វាដាក់ពួកវា ដែលជាជំនាញការយួនដែលជាយួនកាន់កាត់ខ្មែរណាអញ្ចឹងយើងជាខ្មែរត្រឹងតែការពារទឹកដីយើង Yes sir ហើយវាទាក់ទងនឹងអ្នកនយោបាយខ្មែរយើងអត់សាមគ្គីគ្នាទេពេលយួនយើងកងបង្កើតរណសេរតាំងពីជំនាន់បារាំងជំនាន់អាមេរិកកាំងតែមួយរណសេរទេខ្មែរយើង3 4រណសេរបងគណៈបកសពថ្ងៃរាប់មិនអស់មានតែសមនស៊ីនឹងកម្មសខាឥឡូវហ៊ុនសែន កំពុងតែបបែកអូវាបែកទៅអាចុយម្លាយគៀមសកាឈប់និយាយបាទឥឡូវឥឡូវចេះអាចុយម្លាយបាទឥឡូវចេះ I love you បាទដូចជាដើមឈើនឹងចឹងទឹកកំពុះមកណាបើអ្នកនឹងនឹកនឹកខំជាប់អាទឹកហ្នឹងណាมันងាយបំបែកទេតែបើវាចង់បែកទឹកមកបន្តិចវាប្រឡែងហើយបាទបាទបាទដូច្នេះយើងមិនបាច់ឆ្ងល់ទេខ្ញុំគ្រាន់តែអំពាវនាវជម្រាបជូនបងប្អូនទាំងអស់ដែលនៅក្នុង ប្រទេសកម្ពុជាសូមបងប្អូនសម្លឹងមើលគណៈបកណា ដែលពួកហ៊ុនសែនធ្វើបាបគណៈបកហ្នឹងដែលស្រាជាតិពិតប្រាកដបងមិនចាំមើលគណៈបកណាដែលត្រូវតឡាការអាយ៉ងហ៊ុនសែនប្រើច្បាប់ចាប់ដាក់គុកធ្វើបាបអាហ្នឹងហើយគឺជាគណៈបកស្នេហាជាតិបាទគណៈបកប្រឡំប្រឡំប្រឡំណាដើម្បីទៅពីបារាំងទៅពីអាមេរិកស៊ីពេហ៊ុនសែនណាអានឹងមិនមែនស្នេហាជាតិទេបងប្អូនមិនបាច់បោះហើយ តែបើវាឲ្យ DJ បាច់លុយចិត្តហើយបាទបើថាមិនហូបទៅយកបោះចោលឬក៏បើយកមកប្រើយកមកបាទ DJ ច្រងយកមកលុយយកទៅពីខ្ញុំពីគេចរោយ៉ាប់ពី7មនុស្សដែលទទួលស្រាប់មនុស្សតែបច្ឆាំងភ្លេចទេបាទដោយសារកលៈទេសៈនេះខ្ញុំប្រើតែពាក្យមួយរាល់ដងជីយកដែលចូលហ៊ុនសែនបោះឆ្នោតឲ្យសំនឹងស៊ីហើយឥឡូវបើសំនឹងស៊ីទៅបោះឆ្នោតឲ្យអ្នកណា លោកថាឈីថាជាអ្នកណាណាមុតចន្ទាជាអ្នកណាហ៊ុនកសលជាអ្នកណាយ៉ែមបញ្ញរិទ្ធជាអ្នកណា ជើងបងប្អូនយល់ទេបងប្អូនដឹងទេណាខ្ញុំគោរពវិរៈភាព អ្នកស្នាជាតិខ្មែរមិនមែននៅតិចទេគឺច្រើនបាទក្នុងឱកាសដោយការខ្ញុំតែងនិយាយកាលនៅ សម័យតែអង្គសម័យទ្រឹងមិនយ៉ាងចឹងបាទបាទខ្មែរត្រូវយួនធ្វើបាបចំណាញ់ចំនួន ក្សត្រីអង្គមីវាធ្វើបាបស្ដេចធ្វើបាបរាជតែថ្ងៃមួយមានអង្គញាមេតបខ្មែរយើងងើបឡើងប្រជាជនខ្មែររាប់ម៉ឺននាក់កាន់អាវុធកាប់យួនរហូតដល់ទលេចតុមុខឈ្មោះជាទលេចរាធៀមឹមដូចជាទលេចតុមុខឥឡូវឡើយប្រហែលឆ្នាំសតវត្សណាពីមុនមកណាទលេចតុមុខគឺជាទលេច្រាបធៀមព្រោះខ្មែរយើងច្បាំងជាមួយយួនណាព្រោះយួនវាមានកំណត់ឈ្លានពានទឹកដីយើង មេតតខ្មែរយើងអ្នកស្នាជាតិអង្គការខ្មែរយើងពិតប្រាកដបានរួមសាមគ្គីគ្នា កាត់យួនដេញយួនចេញអស់ពីទឹកដីឥឡូវមានតែអញ្ចឹងទេណាសាធុបាទបងបាទអរគុណបងខ្ញុំខ្ញុំត្រូវខលទៅ អ្នកស្រី Diane Quinn បន្តិចដកឃើញគាត់ឡើងខ្ញុំចង់ខលគាត់បន្តិចណាហើយអរគុណណាហើយខ្ញុំតែងតែខលបាទបាទបាទអរគុណបងជាទីគោរពបាទ បាទបាទបាទខ្ញុំសាកខលគាត់មើលតើហេតុអីបានអត់ឃើញគាត់លើកចឹងបាទជំរាបលាកំពុងឡាយនេះសើអ្នកស្នេហាជាតិយើងបាទបាទអរគុណបងបាទជីវិតបងរស់នៅកងវងដើម្បី ជួយ កូន ខ្មែរបន្តគឺលោកហេថាសពុតគឺមនុស្សដែលខ្ញុំគោរពគឺអស្ចារ្យចាំសម្ដីខ្ញុំຕົកគឺគិតជាភាពមួយ ដែលអស្ចារ្យចេះទុំចេះដឹងមិនលុបអធម្មគតិអ្វីអោយជនបដិការជនក្បត់ ដូនតាយីជាដាច់ខាតកាមេរ៉ាសោកប្រមាណក្បាលនេះជាឆ្កែរអរបស់អូខេហាហាហើយខ្ញុំគ្រាន់តែចង់បន្ថែមទៀតអ្វីដែលខ្ញុំចូលចិត្តពីអាសរុបខ្ញុំបន្ថែមទៀតណាខ្ញុំប្រើបុគ្គលបុគ្គលតែមិសក់ធៀបមិស័យមុំណាគឺមនុស្សខ្ញុំធ្វើមុនអាគមសកាទៀតក៏លោកខ្ញុំ ស្នូ single ទេបាទបាទហើយជួបវាកំពុង ធ្វើសក់កាត់សក់អស់វាតែ3ដុល្លារទេខ្ញុំនិយាយកាប់ ប្រពន្ធខ្ញុំដឹងខឹងខឹងទៅខ្ញុំអត់ខ្វល់បើនាងអីរោរឿងប៉ុណ្ណឹងតែបងនិយាយការពិតអត់បញ្ហាអាខុំស្រីរាប់លានដូចចាំជាមួយណាជាមួយអាខុំនិយាយឲ្យទទួលការពិត ណាអត់មាន ប្រឌិតអត់មានវល់ទេណាទាំងអស់គាត់តែនេះវាថោកទៀតអ្នកខ្លះណាអាកាចាបានរង្វាន់ក្មេងវល់គេណាណូខ្ញុំអវល់ក៏ប្រពន្ធខ្ញុំចេះអតីតខ្ញុំត្រូវនិយាយណា មនុស្សពេលដែលយើងនិយាយត្រង់គេថាមនុស្សយើងឈួតអវិជ្ជាខ្ញុំអត់ខ្វាត់ជាមួយណាជាមួយអាគមនេះអាតំពេរាសនាមានអាតំពេជួយស្រួលរឿងអីវាទៅកន្លែងណាទីណាអត់ស្រីណាអាសង្គមអុយតែ3ដុល្លារមានស្រីមុំលមោណាតែអាចុយមិនឲ្យគឹមសកាណាឯងខំគិះលុយគេជាងគេឯងទៀតអុយបួក3000ទៅទៀត1000អុយទៀតចេញមកអានេះគឺក្តោថោក៏មឹកថោ มันបានប៉ុនអាឃុំខឿលកូខឿលកបីអយស្រីតបីឡាឃុំយកទៅលើកជើងបាននេះខ្ញុំនិយាយការពិតតែបើប្រពន្ធខ្ញុំនឹង ខ្ញុំអត់ខ្វល់រឿងរ៉ាវអតីតកាលនិយាយការពិតព្រោះអាច័យមកនេះឈឺចាក់ក្បត់ជាតិក្បត់បាក់ដែលខ្ញុំនិយាយងាប់ស្រីរាប់លៀនដូចចាំស្រុកខ្មែរនោះចាំអាតំពេនោះណាខ្ញុំមិនដែលខ្វល់ទេនិយាយការពិតខ្ញុំគ្រប់ប្រពន្ធខ្ញុំតែរឿងដែលខ្ញុំត្រូវនិយាយដែលខ្ញុំប្រាប់អាខឹមតកា មីស្រីមុំនេះស្រីអញទេហើយកណែលអាសង្គមទេតែប៉ុណ្្នឹងឯតារឿងអីដែលខ្ញុំខ្លាចប្រពន្ធខ្ញុំខ្ញុំមិនដែលខ្លាចប្រពន្ធខ្ញុំទេ តែខ្ញុំគោរពនេះគោរពប្រពន្ធខ្ញុំបាទខ្ញុំគោរពប្រពន្ធខ្ញុំបាទដូច្នេះចំណុចដែលត្រូវនិយាយការពិតសច្ចៈនិយាយការពិតណាអាតពេសម័យល្បីល្បាញណាអាតពេនេះគឺ អាតពេជួយស្រួលបើអាណាចង់ប្រមាថខាតទៀតវាគឺច្បាស់ជារូប8ទិស 8ឲ្យរួយរួយទៅនិយាយការអាចុយម្ដាយខ្ញុំទៅការនេះថោបំផុតអាចឆ្កែអញអញអត់មានតម្លៃអោយអាទៀតទេអញប្រាប់ឲ្យចាប់ពីថ្ងៃទៅទៅបើ អាណាក៏ដោយមានណាក៏ដោយជួយការជាមួយអាគមតការណាអញនឹងដកខ្លួនចេញមិនបាច់ប្រាប់អញទេដកខ្លួនចេញដោយមួយមោទនភាព ក្នុងនាមជាមនុស្សដែលមិនទុកចិត្តបើមិនទុកចិត្តរឿងអីដែលគ្រប់ត្រូលវាទៀតមានន័យនេះអីបន្តបោកប្រាស់មហាជនបោកប្រាស់ជាតិ បាទសូម្បីលោកសំលេស៊ីជាទីគោរពនៅកម្មត្រូអជ័យវណ្ណៃនេះខ្ញុំក៏ប្រមាថខាត់ទៀនលោកសំលេស៊ីដែរខ្ញុំធ្វើនយោបាយបើធ្វើនយោបាយល្ងងខ្លៅបើដឹងវាក្បត់ហើយនៅបន្តទៀតនេះឲ្យជប់ធ្វើតែគូអរគុណភាព តារា Facebook និយាយការប៉ិតអូខេរិទ្ធពលហែនជួបប្រើអឺជាងទៅបងប្អូនបានធ្វើឲ្យស្មារតីចុះខ្សោយបងប្អូនអាចជ្រៀត បានដោយគ្រាន់តែបើទៅមើលតែបន្ទីពេទ្យខ្មែរតំបន់ហ្នឹងឥឡូវបងនេះតពលហើយណាបងនិយាយពីអសរនេះសំដៅចំពោះបងគ្មានបុគ្គលណា ក្នុងលោកនេះអាកាត់អ្វីដែលបង គួរនិយាយឬក៏មិនគួរព្រោះបងឆ្លងកាត់រួចហើយបងបានធ្វើការជាមួយសម្ដេចតាសម្ដេចយាយជំរំតតុំការផ្សះសាសនៈសេរីពលរដ្ឋរួមជាតិបង គឺជាមនុស្សនៅក្នុងចំណោមមនុស្សរាប់លាននាក់ ហេតុអីបងប្រើពាក្យអាស្រុះនេះទេ មានតែពាក្យនឹងឯងដែលអាចទប់ស្កាត់ពួកអាកញ្ចាស់ដេរឆានកុំបានទៅស្រុកខ្មែរអាហ៊ុនសែនឲ្យស្រីឲ្យលុយមកពឿន2000រួចនាំអ្នកវ័យអ្នកលទ្ធិប្រជាធិបតេយ្យនៃស្នេហាជាតិអ្នកណាយល់ថា បងជាមនុស្សដែលអវិជ្ជាមនុស្សដែលល្ងងខ្លៅបំផុតសូមអញ្ជើញដោយមោទនភាពជាសិទ្ធិបុគ្គលតែខ្ញុំជាភាពក្លារបស់ខ្ញុំភាពរយៈការពិតគេតែងតែថាយើងនៅល្ងងនៅ អវិជ្ជាជាការពិត តែចំពោះខ្ញុំ never give up what I'm say I'm right I'm right ពាក្យនិយាយអសរោះគឺភាពនិយាយការពិតដើម្បីប្រឆាប្រជោនឹង អាច័យម្នៃគឹមសកាអាជនក្បត់ជាតិអញអោយមិស្រីមុំតែ3ដុល្លារយកវាទៅជួយលើកជើងណាអញប្រាប់ឲ្យអាគឹមសកាអញអោយលុយ3000មិចុយម្នៃស្រីមុំទៀម1000ទៀតឲ្យអោយហើយឲ្យបន្ទោសទៀតតលុយនឹងចាស់ទៀតអាលានេះអាលានេះអាខំបើវៃអ្នកណាហើយអញទៅវៃអាច័យម្នៃ បងប្អូន25ខេត្តបើឃើញអាគមតកានិងក្រុមពួកវាទាំងអស់នៅឲ្យឆ្ងាយក្រុមនេះគឺជាឆ្កែរបស់អាហ៊ុនសែនឈាមថ្មីនយោបាយថ្មី គឺអាលេដឹកណែតជាឆ្កែកញ្ចេះគេដាច់ថ្លៃរឿងអីខ្មែរដឹងរឿងពិតមិនព្រមនិយាយរឿងពិតនៅតែខ្លាចខូចកិត្តិយសអូអូពួកអាចុយណែបិទបិទចូលអាណាក៏ដោយបិទបិទចូលបើភាពកំសាបិទបិទចូលបិទ Facebook យំចូលបើមិនចង់ដឹងលេខ បាទអរគុណវុទ្ធីនោះគឺខ្ញុំនិយាយការពិតឈីចាមានស្រីមកខ្ញុំអោយតែ3ដុល្លារទេយកវាទៅចុយលើជើងនោះនឹងណាទូលកោណាមាននេះសភឹកអស់ស្រេចរឿងអីអាចុយម្លាយខ្ញុំតការអោយលុយ3000វាទៀម1000ទៀតអោយ4000រួចពោលថាលុយចាស់អាលលេខអាលលេខអា3សាច់ណាអាសង្គមនិយាយការពិតចាំទុកក៏ដូចមានស្រីមកអញចុយអញខ្វេះមុនអាយទៀតអាគឹមតការ អ្នកណាមិនពេញចិត្តខ្ញុំលុបខ្ញុំចោលឲ្យអស់បាទបាទសុទ្ធសុទ្ធបុណ្យសូមកាត់តៃរក្សាឲ្យបានស្ងប់ស្ងាត់អូខេខ្ញុំដោយសារតែខ្មែរយើងដឹងរឿងពិតមិនព្រមនិយាយតម្រាយការពិតនេះអាការស្ងប់ស្ងាត់អាការអកតៃភ័យទោសណាអានឹងឲ្យបានខ្មែរយើងវិញនេះអាចុយម្លាយហ៊ុនសែនជីសេះលេងដៃមួយតំបស្វា40ឆ្នាំ អស់ទឹកអស់ដីប្រៃព្រឹក្សាយួនចិនចិនយួននៅពេញស្រុកសូមមេត្តាលោកសថនប៊ុនគិតពិចារណា បាទខ្ញុំឯកភាព ទៅលោកសរសេរមកខ្ញុំល្អទេបាទដូច្នេះអាសកម្មគឺជាការពិតអាចុយបណ្ណាណាធ្វើការជាមួយអាគមនការទៀតខ្ញុំនឹងលាលែងឈប់បោកប្រាស់គេទទួលការពិតដឹង អាគមនការជាណា ណាអាគមនការ ហើយថោកហើយអន់ទៀតហើយជួយមិស្រីមុំក្រោយអញទៀតអញជួយមិស្រីមុំមុនហើយទៀតឆ្នាំ91 91 2005អញទៅទៅជួបវារហូតស្រី ស្នំស្រីរបស់អញទៅគិតដូចស្អុយទៅហឹងអាគុំគិតតែក្មេងគ្រាគូកំពេកកំពុកអុយតែបីឡាអាជួយមិនឲ្យឯងមានបាក់សង្គ្រោះក៏ដូចមានស្រីមុំអុយ3000 4000ហើយថាលុយថោកទៀតអាលលាយ ហើយអស់ឥទ្ធិពលឯងនៅសូមបដាក់បដាសាអាចុយម្ដាយខ្ញុំលកាហើយនឹងឯងគឺជាមេដែលក្បត់សង្គ្រោះជាតិហើយមេនឹងឯងមេរំលាយសង្គ្រោះជាតិហើយគ្មានសមត្ថភាពតែជាប់គុកណាតែហើយបណ្ដោយឲ្យកូនបង្កើតនេះសំភឹងកដោរកពន្ធចងចង្គមដាក់កូនកដួយកូនឯងណាឯងដាក់បដាសាពូអាចុយម្ដាយណាមេចុយម្ដាយណាឲ្យតកាន់ជើងអគិមតកាសូមឲ្យខ្មែរជនរួមជាតិ25ខេត្ត បើពួកអាលលេអាលលិចណា ទៅស្វាគមន៍អាស៊ីណនសិតតែពួកអាស្អុយទាំងអស់ហើយជាប់គូជាប់ច្បាក់ដោយសារអាហ៊ុនសែនណាអាស៊ីណនឆ្កែហ៊ុនសែនអាចុយម្លាយគមនាការគឺគ្មានមេបាក់ទេ គឺវាមេបាក់សង្គ្រោះកណ្ដួយមេសំផឹងធោះទៀតស្រីមុំក្រយ អាខុំអាចុយម្លាយគមនាការហើយទទួលបាបកម្មអ្វីដែលឲ្យក្បត់ អញហើយក្បត់រិះឲ្យត្រឹមមួយផ្ទះអញពីរដង ហើយហើយអង្គុយកៅអីកន្លែងនេះណាគេកៅអីឲ្យយកចូលអស់ហើយអាលលេខអាលលេខខ្ញុំនិយាយការពិតអស់លោកយល់ថាខ្ញុំមនុស្សអវិជ្ជាមនុស្សល្ងងខ្លៅជាសិទ្ធអស់លោកអស់លោកឯងទល់ថាអាសម្ដីផ្អែមតពុជូគេបោកជ័យទាំងប្រពន្ធជ័យទាំងម៉ែជ័យទាំងកូនបានពូអាច័យម្ដាយខ្ញុំនិយាយនេះគឺសម្ដៅពូអាច័យម្ដាយដែលកាន់ជើងខ្ញុំតកាយល់ថាខ្ញុំជាមនុស្សអវិជ្ជាណាលេខខលទីដល់បងប្អូនជនរួមជាតិ បាទអរគុណគ្រប់បែបយ៉ាងបាទអរគុណគ្រប់បែបយ៉ាងបាទដូច្នេះអាសកុមគឺយកតកោធ្វើជាជ្រុចដើម្បីនិយាយការពិតក្រុមពួកអាត្រូពងទាល់តែសម្ដីផ្អែមគេបោអស់ទាំងកណ្ដួយប្រពន្ធកណ្ដួយកូនកណ្ដួយម៉ែឯងបានអភិកខ្លួនខលមកអាសង្គមណាដូច្នេះយកសម្ដីខ្ញុំទៅគិតនឹងពិចារណា អាចុយម្ដាយខ្ញុំតការនេះ អន់ជាងអានរេបុគ្គ្រឿងទៀតមីស្រីមុំគឺស្រីអាខុំ យល់ថាប្រពន្ធខ្ញុំដឹងខឹងទេ I don't give with them ព្រោះតែរឿងនិយាយការពិតស្រីរបៀបដូចចាំអាគមស្រុកម៉ែភាពក្លាហានរបស់ខ្ញុំមិនដែល give up មនុស្សល្អធ្វើបានល្អអាក្រក់បានអាក្រក់អំពីខ្ញុំឈុំស្រីខ្ញុំសូមឲ្យបងប្អូនជនរួមជាតិបុគ្គលណាមួយក៏ដោយទៅស្វាគមន៍អាស៊ីណនពួកឯងអស់លៀកពួកអាគួរតែស្លាប់ជិបក្នុងគូអស់មួយជីវិតដឹងអាស៊ីណនជាណាពួកឯងស្អុយកិត្តិយសគេឈ្មោះអស់ហើយ ហើយនឹងអាច័យវិន័យគឹមតកាអាលលេអាលិចអាបីសាច់ហើយគឺគណៈបកកណ្ដួយសង្គ្រោះកណ្ដួយស្រីមុំអាកគឺគណៈបកកណ្ដួយនិយមអញ្ញាមបញ្ញរិទ្ធដូច្នេះខ្ញុំជិះចាប់ជាទីបំផុតអ្នកណាចង់កាប់ចង់វាយចង់បាញ់អាគម I am not កន្លែងណា Let Kenton ចូលមកសួរមកណាមកស្វាគមន៍ស្វាគមន៍ដោយវិធីដែលភាពជិះចាប់ភាពបាត់បង់ទឹកដី ទទួលស្គាល់ថាទួយជាជ្រញដើម្បីការពារជាតិការពារអ្នកដែលមានលទ្ធភាព តាមលទ្ធភាពខ្ញុំបាទបើប៉ុណ្ណេះដាក់ចិត្តដាក់កាយបើប៉ុណ្ណេះចង់លេងជាមួយខ្ញុំចង់ម៉ាក់ងាយខ្ញុំទទួលឲ្យមេត្រីភាពបាទបាទអរគុណលោកហើយសកាលោកស្រីសកុំពេលនិយាយញ៉ាំទឹកអូខេអរគុណបងបាទញ៉ាំទឹកឲ្យត្រជាក់ឲ្យបានច្រើនផងអរគុណបាទអរគុណរំលឹក ហើយសម្ដេចហត្ថក្រាមអរគុណលោកពូនលោកពូនគឺជាមនុស្សដែលបងមានមោទនភាពបងស្លាប់ទៅក្នុងមួយជីវិតនេះ បងស្គាល់ពូនស្គាល់បងហើយសគាលលក្ខណៈគឺខ្ញុំមានមោទនភាពយ៉ាងហោចបងប្អូន ឬក៏បងបងសែនឲ្យវាដែរអឺខ្មោចអន្រេបុកគ្រឿងអើយខ្មោចរេបងបុកគ្រឿងអើយបងនិយាយការពិត ស្លាប់ដោយយាយស្លាប់ដោយនិយាយការពិត គឺប៉ុណ្ណឹងអស់ចិត្តបាទ តែកុំយកស្រីយួនទៅដាក់ឲ្យនោមជាបញ្ច្រាស់ទឹកដោះធ្លូបងណាអត់បានដាច់ខាតបាទដូច្នេះហើយគឺអ្វីអ្វីគ្រប់បែបយ៉ាង គឺអរគុណដល់សម្ដេចហត្ថសង្គ្រាមនិងបងហើយសុគៀលខ្ញុំនៅតែបន្តភាពរហ័សរបស់ខ្ញុំគេសួរថានេះឯងនិយាយការពិតមិនខ្លាចប្រពន្ធខាងទេអ្នកណាមិនខ្លាចប្រពន្ធខ្ញុំអត់ខ្លាចប្រពន្ធទេខ្ញុំគោរពប្រពន្ធតែនិយាយការពិតបើនាងចង់រស់រឿងលេងក្បាលអាគុំស្រីរាប់លៀននៅចាំអាគុំស្រុកខ្មែរជាមួយណាច់មើលអាគុំប្រាប់ការពិត គេថាអាចាស់ខ្លះបានប្រពន្ធក្មេងខ្លាចប្រពន្ធខ្ញុំអត់ខ្លាចទេតែខ្ញុំគោរពនាងបាទខ្ញុំវាការបាត់បាទខ្ញុំគោរពនាងជិះសួរដែរបងយុទ្ធនិមលឹមបាទលោកអូនមិនទៅណាចូលយើងទេ ខ្ញុំមិនអាចទៅចូលបងទេបងជាទីគោរពរបស់ខ្ញុំខ្ញុំគាត់និយាយការពិតគេថាអូលោកសង្គមឲ្យនិយាយជារឿងមិស្រីមុំគឺស្រីរបស់ខ្ញុំក៏លោកខ្ញុំនៅម៉ាយរឿងអីដែលខ្ញុំដាក់នេះណាបានតែមិស្រីមុំខ្ញុំអោយតែ3ដុល្លារបង ដល់អាចុយម្ដាយខ្ញុំទៅការ3000ហើយការលុយក៏ខ្វក់ថែម1000លុយទៀតរឿងអីដែលខ្ញុំនិយាយការពិតដឹងដល់ប្រពន្ធខ្ញុំប្រពន្ធខ្ញុំរលេងខ្ញុំស្រីរាប់លានលុយចាំខ្ញុំតើងាប់ហើយជាមួយណាបានរេបុកគ្រឿងហើយរាសនាមវាអាតំពេគឺតំពេចុយស្រួលទៀតរឿងអីដែលគេមិនស្វាគមន៍ខ្ញុំ ហើយចិត្តល្អទៀតនិយាយការពិតអត់មានទេ អាមនុស្សនិយាយការពិតមកប្រយោជន៍ទេស្កែព្រោះក្រៅរបងដែរបងសុគីបងយុទ្ធនិមការ អាមនុស្សងឹមងឹមទៅស៊ីអស់តែអាខុំនិយាយបានតែមិននិយាយទេបាទបាទរឿងអីដែលខ្ញុំទៅខ្លាចព្រោះអត់និយាយការពិតកុំខ្លាចបងខ្ញុំទៅទប់លោកនិយាយពិតដើម្បីជាតិអរគុណបងជាទីគោរពបបាគៀនបងសង្គមទៅមានសាច់ជ្រូឬទេមិនចេះខ្វះសាច់ជ្រូទៅនឹងខ្ញុំរបៀបបាច់បងសម្លាញ់បាទមាន បាទមានបងសម្លាញ់អរគុណបបាគៀនទៅឯណាមួយណាបងខ្ញុំនេះលៀបបងមិនមានធម្មតាទេរឿងជាតិ ពុទ្ធានោះអឺស្រីមៀកស្រីមុំត្រូវអង់គ្លេសបោកគ្រឿងឲ្យបាទអត់បញ្ហាទេវុទ្ធីនោះជាមួយខ្ញុំនិយាយការពិតខ្ញុំអត់មានចាប់ពីបាលនាងមកខ្ញុំអត់ដែរប្រព្រឹត្តអំពើថោកទៀតទេបាទតែនិយាយការពិតបើដឹងពូមីស្រីមុំស្រីរបស់ខ្ញុំបាទទៅជួបបុណ្យសកលវាអ្នកកាត់ជាងកាត់សក់កាត់ធ្វើខ្ចោដែរទៅកាត់ឲ្យខ្ញុំគេគេកសិបថាខ្ញុំស្រឡាញ់បងអើយ តើបើបងនាំដល់លេងបានមិនបាច់លុយទេអូនមានលុយដែរអឺទៅ hotel អស់ដែរថា hotel អស់15ដុល្លារអស់នាងតែ3ដុល្លារប៉ុណ្ណឹងងាប់ជាមួយដែរជាមួយ អាគមនិយាយកាត់គេថាអាកចាស់បានប្រពន្ធវិញខ្លាចប្រពន្ធណាខ្ញុំអត់ខ្លាចទេប្រពន្ធខ្ញុំគោរពប្រពន្ធខ្ញុំគោរពនាងចាប់ពីខ្ញុំបាននាងមកមនុស្សក្នុងលោកនេះដែរគឺមានតែអាគមមួយទេប្រុសដែលល្អជាងគេក្នុងលោកបើមានពីរកាប់ក្បាលវាចូល និយាយការពិតគឺអត់ដែរទេណត់កន្លែងនោះអត់មានស្រីរំស្រាតអត់មានអីទាំងអស់អត់មានទេគឺច្បាប់កន្លែងនោះគឺថាមកគីឡូឈើចមួយឈើចពីរគឺអត់មានទេមកប្រទេសការលាកលក់គឺដាំបាយដួសចាំប្រព័ន្ធបាទនិយាយនេះនិយាយរឿងអតីតតែអតីតបើនិយាយហើយខ្លាចអីនិយាយបើគាត់ខឹងខ្វល់អីលេងក៏អាតាពេលណាតាពេលនោះស្រីរឹបលៀនដូចចាំទៀតអត់មានខ្វល់ព្រមលិខិតណាបងប្អូននិយាយការពិតណាខ្ញុំគោរពនាងខ្ញុំស្រឡាញ់នាងតែនិយាយការពិត អ្នកខ្លះមិនហ៊ាននិយាយអឺពួកអកសាអីរឿងអីអកសាអីកុំមកបញ្ចូលជួយអាកុំអាកុំនិយាយរឿងពិតនិយាយទៅមុខមុននឹងអីតែនិយាយការកំឡុងផត់មកបាទអរគុណបងហើយសគៀលបាទ Wisman អរគុណបផាគិនអរគុណស្រឡាញ់អឺប្រុកអ៊ូអរគុណបងហើយសគៀលប្រុសល្អជាងលោកស្រីសកុមគឺបាទបើមានពីរត្រូវតែកាប់ចូលមួយប្រុសបងគឺមានតែមួយនេះបានជាគិតចេះទុកស្រឡាញ់ខ្ញុំណាបងណា ប្រលអជាងលោកនេះស្រ័យសង្គមគឺដំបងក្រញូងទៅកែបបាត់ដំបង I love you over យើងនិយាយការពិតកុំខ្លាចនិយាយការអូខេបងប្អូនជនរួមជាតិអំពីខ្ញុំប្រធានបទខ្ញុំថ្ងៃនេះមាន2 topic និយាយរួចហើយទី1គណៈបកកណ្ដួយនិយមអញ្ញមបញ្ញរិទ្ធទី2គណៈបកសង្គ្រោះកណ្ដួយស្រីមុំអាគមសកាអរន្តិបាញ់អរគុណបាទ តែប៉ុណ្្នឹងឯងហើយមានមោទនភាពបងថាសមុទ្រចូលជាមួយអរគុណបាទយៀបសុខហួរបាទពូនិយាយការពិតខ្ញុំគាំទ្របាទការពិតចាប់ពីបាននាងមកខ្ញុំមិនដែលក្បត់នាងទេបាទព្រោះកលនៅខ្លួនមួយ វារមើមឺតវាដូចថាអាសម្ពួយរបស់ខ្ញុំវាចេះតែកគឺអាណានៅសៀមបានមកឃើញស្អីស្អាតស្អាតក្នុងលោកនេះកលយកខ្ញុំម៉ាយហ៎ងាប់ហើយកពេះគូតកភើភើឲ្យខ្ញុំអត់ លេបទឺមឺតមិនអាចនៅបានទេសុំទោស បាទនិយាយការពិតគឺកលខ្ញុំអត់មានតាកតងក្នុងមានអីទេខ្ញុំនៅ single មានបញ្ហាអីមានតែមកវ័យខ្ញុំបាទតែសពថ្ងៃអត់ហ៊ានកម្រើកនឹងគាត់ទេនាងឲ្យអង្គុយអង្គុយនាងឲ្យឈោឈោគឺខ្លាចណាស់គាត់រົບណាស់ប្រពន្ធអូខេបាទសុយទៀតណាបងស្រីមុំជម្រាបសួរបាទខ្ញុំនិយាយរឿងអតីតតែបច្ចុប្បន្ននេះពន្ធឲ្យអង្គុយអង្គុយពន្ធឲ្យចូលចូលអត់ហ៊ានតមាត់ទេបាទគឺនិយាយរឿងពិត មនុស្សយើងភាពពិតការពិតកុំលាក់អាត់កំបាំងព្រោះវាក្តៅហើយណាអាគមតការខ្លាំងពេកជួយលុយជួយកាក់ទៅជួយជាតិអត់ទេយកលុយទៅឲ្យវាស្រីមក3000មិនយកយក1000 4000បន្ថែមបន្ទោសលុយតែវាថកទៀតខ្ញុំអុយតែ3ដុល្លារវាទៅជាមួយខ្ញុំណាមានន័យអាសង្គមមានអត្តពលប៉ុណ្ណាវាគន់ជាមនុស្សខ្វះគូខ្វះកបៃតែអានេះមានសម្ដីវោហាមាន អត្តពលស្នេហ៍អស្ចារ្យណាស់ hotel វាបងអុយទៀតអុយវាតែ3ឡាជូតរួចដើរចេញទៀតក៏លខ្ញុំនៅម៉ាយឬអីតែខ្ញុំគាត់បាទតែសប្ងៃនេះគឺប្រុសក្នុងលោកនេះមានតែខ្ញុំទេល្អបើមានពីរកាប់ចោលមួយទៅ I love you គ្រប់គ្នាបងប្អូនបងស្រីមុំខ្ញុំនិយាយការពិតស្រឡាញ់បងគ្រប់គ្រប់នេះបាយបាយបាទ បាទរឿងនយោបាយខ្ញុំអាចលាកកំបាំងខ្លះតែពួកអាក្បត់ជាតិខ្ញុំមិនអាចលាកកំបាំងបានគេដាច់ខាតបងហើយសេចក្ដីបងមានប្រសាសន៍ត្រឹមត្រូវខ្ញុំឯកភាពមួយបងរឿងនយោបាយអ្វីដែលខ្ញុំមិនអាចនិយាយបាន តែរឿងនេះมันអាចទុកបានជាមួយអាចុយអំណាចជនសកាទៀតទេអានឹងគឺជាជនរំលាយគណៈបកសង្គ្រោះជាតិអាមួយនេះយោសង្គ្រោះជាតិច្បាប់តែរឿងការអត់កំបាំងបងជាទីគោរពបងហើយសេចក្ដីនៅក្នុងបេះដូងខ្ញុំខ្ញុំអត់និយាយអ្វីទាំងអស់អរគុណបងរំលឹក Goodbye គ្រប់ជប់គ្នា បុណ្យជូអេងបាទអរគុណ